បើគ្រាន់ថាចេះមុននឹងទៅដល់ចំណុចមួយទៀតថ្មចង់ឲ្យបងអូននឹងមើលចំណុចខ្លួនយើងរៀនមើលខ្លួនយើងវាមានចំណុចណាដែលពួកគាត់មិនពេញចិត្តដែរឬអត់ទេវាមិនឯងឯងទេវាអាចមានវាអាចមានចំណុចណាជួនកាលយើងរៀងមាននេះបន្តិចចឹងទៅជួនកាលយើងរៀងដូចក៏មិនអើពើគាត់អីចឹងទៅដូចទៀតដូចឈឺយើងចាំឲ្យគាត់មើលហ្មងយើងអត់ប្រាប់ជួនកាលយើងរៀនមាននេះដែរនោះអូយអញឈឺប៉ុណ្ណឹងមិនមើលអញទៀតអត់ទេ ប្រព្រឹត្តបន្ទាប ខ្លួន ជារឿងល្អបំផុត ដាក់ទៅម៉ែកូនឈឺអីចេះចោះអឺបងអីចេះចោះដាក់ខ្លួនណាអាការប្រព្រឹត្តបន្ទាបខ្លួនហៅថានិវេតោនិវេតោជាមង្គលដ៏ឧត្តមតែយើងមានមេនះដែរអានឹងហើយយើងទៀមទាឲ្យគេយកចិត្តទុកដាក់ហើយទាំងដែលយើងមានមេនះអានឹងវាវាតឹងទាស់គ្នាតឹងទាស់គ្នា ថ្មមើលមិនឃើញថាបងធ្វើអីនេះថ្មនិយាយទូទៅហ្នឹងហើយមិនបានថាបងធ្វើខុសរឿងអីក៏ប៉ុន្តែវាអាច វាអាច មាន something ដែល យើងគួរតែកែកែប្រែក៏ប៉ុន្តែកែប្រែហ្នឹងក៏មានសង្ឃឹមថាឲ្យគាត់ស្រឡាញ់គ្រាន់តែជា ការកែស្អីដែលជា ការយបប្រយោគឬក៏វិច័យប្រយោគរបស់យើងដែលទម្លាប់មិនល្អ ដែលយើងរៀនមើលឲ្យឃើញកាលណារៀនមើលឃើញកំហុសខ្លួនឯងមួយដូចរកបានលៀបមួយចឹងប៉ុន្តែនៅពេលដែលយើងកែហើយពួកគាត់នៅអញ្ចឹងដដែលអូខេយើងបានធ្វើស្អីដែលយើងគួរធ្វើហើយពីព្រោះរាល់សេចក្តីល្អក៏មិនប្រកាសថាធ្វើទៅសុទ្ធតែមនុស្សគ្រប់គ្នាស្រឡាញ់ដែរគេមិនចូលចិត្តយើង អាចមកពីសកម្មភាពកាយវិការយើងបច្ចុប្បន្នឬក៏វាអាចអតីតជាតិយើងធ្វើអី ដែលមានពីវរាជាមួយពួកគាត់ហ្នឹងជាងកលហ្នឹងយើង ធ្លាប់សម្លាប់មន់មកសបុកពីជាតិមុនមកហើយយើងក៏មកកើតក្នុងសបុកមន់ហ្នឹងទៅធ្វើឲ្យគាត់ហ្នឹងគេតែខ្នន់គេតែខ្នាញ់អើពើយើង មានក្នុងគម្ពីរដីកាព្រះអង្គសម្ដែងអញ្ចឹងដែរតែយើងគិតតាមតាមច្បាប់ធម្មជាតិវាអាចចឹងដែរអាទំនាញចិត្តវាមិនចូលចិត្តហ្នឹងធ្វើល្អមិនក៏មិនចូលចិត្តដែរប៉ុន្តែយើងនៅតែធ្វើអាសេចក្តីល្អហ្នឹងនៅតែធ្វើបើល្អហើយគេមិនទទួលអាហ្នឹង មានអីទេយើងនៅជាមួយខ្លួនយើងទៅដូចជាមួយមានដៃគូឥឡូវគេបែកទៅទៀតទៅអាហ្នឹងក៏ត្រូវតែមើលកំហុសខ្លួនយើងដែរហេមើលឲ្យវាអត់មានខុសអីទេខ្ញុំប៉ុន្តែគាត់នោះមកក៏ឆោតឯងហ្មងហើយទៅបាត់ទៅនឹងយើងគិតតាមសការអន់ចិត្តហ្នឹងយើងគិតថាគេមកប្រឆោតយើងយើងខំស្មក់ខំស្មោះអស់ពីចិត្តប៉ុន្តែគេមកប្រឆោតយើង យើងគិតតាមគំនិតសាមញ្ញជាគំនិតទាបគិតថាយើងនឹងអ្នកចាញ់បោកគេយើងនឹងអ្នកបាត់បង់យើងនឹងធ្លាក់ក្នុងសេចក្តីអន្តរាយទេបើគិតតាមធម៌ភាពស្មោះត្រង់របស់យើងយើងជាមនុស្សខ្ពង់ខ្ពស់ណាមនុស្សដែលបិឆោតយើងទេ ជាមនុស្សថោកទាបមនុស្សដែលធឹកចំពោះយើងទេ តែជាមនុស្សអាក្រក់ធ្លាក់ក្នុងសេចក្តីថោកទាបគាត់នឹងបាត់ទាំងខ្លួនឯងជាភាពថ្លៃថ្នូរទៅហើយ។ ណាយើងមានបាត់អីកុំឲ្យតែយើងបោកគេអឺភាកច្រើនគឺថាខ្ញុំខំធ្វើល្អគ្រប់យ៉ាងគេនៅតែមិននៅ គេទៅបាត់ឲ្យតែល្អមែនទេបើយើងពិតជាធ្វើល្អមែនទេហើយគេមិនយល់នៅណាអ្នកអភ័ព្វព្រោះយើងខំធ្វើល្អសឹងអីហើយរបស់ល្អមានតែរបស់មានតម្លៃជារបស់ល្អជារបស់ មានតម្លៃ ហើយគេអត់ទទួលគេអត់យកគេទៅចោលនរណាអ្នកខាតដូចយើងឲ្យមាសគេអញ្ចឹងហើយគេអត់យកនរណាអ្នកខាតវាមាន ខាតយើងអីខាតអ្នកអត់យកហ្នឹងឯងគិតអញ្ចឹងតិចមើលហើយមិនមែនគ្រាន់តែគិតឲ្យ យើងធូរចិត្តទេភាពពិតវាអញ្ចឹងតែមកវាយើងច្រឡំមកយើងច្រឡំថាយើងនឹងបាត់អីយើងខំផ្ដល់សេចក្តីស្មោះត្រង់គ្រប់យ៉ាងហើយគេអត់ព្រមទទួលយកពីយើងយើងបាត់បង់ការ ប្រឹងប្រយ័ត្នទេអត់មានបាត់អីទេ មនុស្សនេះជាមនុស្សកាលកណីដែលយកសេចក្តីស្មោះត្រង់របស់យើងអត់បានហ្នឹងដូចរឿងក្នុងរឿងមហោសតបនវាមិនដល់បរោះម្នាក់ហ្នឹងគ្រូរៀបការជាមួយកូនកំមុំខ្លួនហ្នឹងមានអីនៅមួយគេអត់កើតចុងក្រោយនាំថាទៅលេង ផ្ទះឲ្យរៀងឡើងបេះផ្លែឈើក៏ពាត់បលារត់ចោលទៅនាងហ្នឹងក៏ក្រោយមកបានទៅជួបជាមហេសីរបស់ព្រះរាជាទៅ គេណាបាត់មនុស្សម្នាក់មិនមែនបានន័យថាបាត់ពិភពលោកទេប៉ុនប្រយ័ត្នតែយើង បាត់ខ្លួនឯងអានឹងបាត់ហើយពិភពលោកនេះស្មាខ្លាចតែម្យ៉ាងគត់គឺមនុស្សបាត់ខ្លួនឯងគេបោះយើងចោលជាសិទ្ធិរបស់គេស្រឡាញ់ក៏សិទ្ធិរបស់គេ គេឈប់ស្រឡាញ់ក៏សិទ្ធិរបស់គេក៏ប៉ុន្តែនៅពេលដែលគេបោះបង់យើងតើយើង គួរคล้ายជាសម្រាមឬក៏នៅជាខ្លួនយើងនៅពេលដែល បញ្ញាវាអត់កើតមនុស្សតែងតែទុកខ្លួនឯងជាសម្រាម នៅពេលដែលគេបោះបង់ជាពិសេសរឿងស្នេហាអីចឹងដែរតែគេបោះបង់គិតថាអញអស់លីងហើយអញអស់លីងហើយនៅពេលបោះចោលខ្លួនឯងទៅក្នុងធុងសម្រាមហ្មងលែង លើកខ្លួនឯងលែងសម្អាតខ្លួនឯងឃើញទេ លែងប្រឹងប្រែងខ្លួនឯងគិតតែខ្លួនឯងអស់អាលីងហើយថ្ងៃមុនមានម្នាក់ទេមកចឹងដែរមកពីឃើញវាជាខីនៃការគិតពុទ្ធបរិញ្ញពីកੁੰលឹះនៃការគិតតែគិតត្រូវ strong ហ្មងហ្នឹងហើយដល់ពេលដែលគេទៅបាត់គេបោះបង់យើងចោលយើងតាំងស្ដាយហ្នឹង ទី1ខំធ្វើល្អអញ្ចឹងចេះចេះចេះចេះចេះថាគិតមិនត្រូវទេហើយទាំងអស់ហ្នឹងមិនមែនជាការអប់រំមនុស្សឲ្យខ្លាំងទេទាំងចម្រៀងក៏ដោយច្រៀងតេះឌីលគ្នាទៅស្អីទៅស្អីទៅធ្វើឲ្យតែអន់ចិត្តហ្នឹងស្រីការកៃប្រុសផិត ក្បត់ថាវាអត់ធ្វើឲ្យមនុស្សខ្លាំងទេធ្វើឲ្យតែមនុស្សខឹងចងកនុំ ហើយមិនធ្វើឲ្យខ្លួនឯង strong ទេអញ្ចឹងចាំពាក្យអាត្មាមួយ ងាយចាំទេថា បើគេបោះយើងចោលជាសិទ្ធិរបស់គេហើយបើគេបោះយើង ទាំងយើង ជាមនុស្សល្អជាការខាតលៀបរបស់ គេព្រោះគេបាត់របស់ល្អព្រោះគេអត់ត្រូវការបានរបស់ល្អមួយទៀតគេបោះយើងចោលគេទុកយើងស្មើនឹងសម្រាមតើយើងយើង គួរខ្លាយជាសម្រាមឬអត់បើយើងព្រមឲ្យខ្លាយជាសម្រាមឈឺចាប់ហ៎ ទូផឹកស្រាហើយទូអាដៃទៅទូស្លាប់ ខ្លួនអានឹងសម្រាប់មែនហើយគេថាអញសំតបោះចោលជប់បន្ទាប់ពីគេបោះចោល យើង find out យើង ស្វែងរកថាតើយើងនៅមានតម្លៃអីថាទេខ្ញុំអត់បានបោកប្រាស់នរណាទេខ្ញុំស្រឡាញ់គេប្រហែលឆ្នាំមកដល់ប៉ុណ្ណេះខ្ញុំផ្ដល់ភាពបរិសុទ្ធឲ្យគេទាំងចិត្តទាំងកាយដែលខ្ញុំចាត់ទុកថាជារបស់ពិសេសដែលខ្ញុំផ្ដល់ឲ្យ ដោយគ្មាន trick អ្វីទាំងអស់ប៉ុន្តែឥឡូវគេទទួលអត់បានទេចឹងគេទៅដោយទទេរបស់ទាំងអស់ខ្ញុំ នៅដដែលរូបកាយចិត្តវិញ្ញាណខ្ញុំនៅដដែលសេចក្តីល្អទាំងអស់នេះខ្ញុំនៅអាចផ្ដល់ឲ្យមនុស្សណាដែលគេត្រូវការគេបោះបង់យើងមិនមែនបានន័យថាយើងអស់តម្លៃដូចគេគិតទេ តែវានឹងអស់តម្លៃព្រោះយើងលែងឲ្យ តម្លៃវាអានឹងមិនលែងមានតម្លៃ យើងកែប្រែការឈឺចាប់ហ្នឹងមកជាការប្រឹងប្រែង develop ជីវិតហ្នឹងឲ្យចេះគិតពិចារណាជាងមុនមុននឹងសម្រេចចិត្តធ្វើអីយើងចេះគិតជាងមុនឃើញទេសិតតបពិសោធន៍ទាំងអស់ ugly happy ស្អីក៏ដោយឲ្យតែមានបញ្ញាមិនមែនទល់តែជីវិតនឹងជួបផ្កាពេញមកពិភពលោកបានយើងអាចធ្វើជីវិតនឹងស្រស់ថ្លាទេជួបភក់ក៏ដោយជួបស្អីក៏ដោយប៉ុន្តែនៅទៅមុខជានិច្ចយើងដើរកាត់ព្រៃ មានផ្លូវកន្លែងខ្លះក៏ល្អទៅផ្លូវកន្លែងខ្លះក៏មុតបលាទៅស្អីទៅ but never give up never give up keep forward នៅទៅទៅរហូតឧបសគ្គទាំងឡាយចាត់ទុកជាជាតេសជាតេសអ្នករិះគន់ពេបជ្រាយើង ចាត់ទុកជាមេប្រយោគសម្រាប់អង្គុយកែយើងជីវិតនឹង free ហ្មងអត់មានសម្ពាធទេ សំបីតអ្នកដតីកំពុងតែជេរបចោយើងនឹងក៏អត់មានសម្ពាធដែរយើងចាត់ទុកថាគេចាប់អារម្មណ៍មកយើង ហើយគេកំពុងតកែយើងយើងខុសតាណាគេជួយកែយើងកណាតកែត្រូវយកទៅណាកែខុសចាត់ទុកថាគេស្គាល់យើងមិនច្បាស់យើងដើរទៅទៀតជីវិតនេះ free ណាស់ឲ្យតែរកការគិតឃើញពីក្នុងគឺគ្មានអីជាសម្ពាធទេគ្មានអីជាសម្ពាធទេ សម្ពាធមកពីចិត្តចងឯងតែចិត្តចងសម្ពាធហ្នឹងហើយចឹងសរុបមកវិញបងអូនត្រូវមើលថាតើយើងមានធ្វើអីមិនល្អអត់ហើយបើយើងឃើញយើងព្យាយាមកែប្រែចំណុចមិនល្អរបស់យើងហើយបើកែហើយនៅតែដដែល yes master your life ធំហើយ យើងត្រូវដឹកនាំជីវិតរបស់យើងដោយខ្លួនឯងមិនទៀមទាសេចក្តីសុខពីនរណាទៀតទេ មានតែផ្ដល់សេចក្តីស្រឡាញ់ឲ្យអ្នកដទៃមានតែផ្ដល់ភាពកក់ក្ដៅឲ្យអ្នកដទៃខុសគ្នាណានៅពេលដែលយើងទៀមទា ភាពកក់ក្ដៅពីគេយើងខ្វះខាតជានិច្ចឃើញទេបងអូននៅក្នុងដំណាក់កាលនេះបងអូនខ្វះខាតព្រោះបងអូនត្រូវការភាពកក់ក្ដៅពីម៉ែពីឪពីបងពីបងអូនដែលគេឲ្យយើងអត់បាន យើងត្រូវតែកណ្ដោយកណ្ដែងក៏ប៉ុន្តែបើយើងបៀលខ្លួនឯង លែងត្រូវការសេចក្តីសុខពីអ្នកដទៃមិនមែនបានន័យថាបោះបង់ទេពួកគាត់យើងនៅតែគិតឪពុកម្ដាយនៅតែគិតបងប្អូននៅតែគិតធម្មតាក៏ប៉ុន្តែមិនមែនជាតំណាក់តំណងសុំក្តីអាណិតអាសូរទេក៏ប៉ុន្តែយើងបៀលខ្លួនយើង យើងនឹងផ្ដល់ភាពកក់ក្ដៅឲ្យអ្នកទាំងអស់គ្នាវិញហើយកុំសង្ឃឹមការត្រឡប់មកវិញយើងកែកំហុសរបស់យើង យើងគ្រាន់តែក្រៃលោយើង did something wrong ហើយយើងធ្វើអីខុសទេក៏ប៉ុន្តែនៅពេលដែលយើងមានបំណងផ្ដល់ភាពកក់ក្ដៅឲ្យពួកគាត់កុំសង្ឃឹមឲ្យពួកគាត់ស្រឡាញ់មកវិញទៀតតែសង្ឃឹមខកចិត្តទៀតឃើញទេអញ្ចឹងបន្តថាប៉ុនប្រែតែពេញអញ្ចឹងវាអត់ខ្វះតែធ្វើល្អដាក់គេឲ្យចង់បានវិញខ្វះទៀតអ្នកឲ្យគ្មាននរណា កំណត់បានតែបើយើង សុំគេ គេកំណត់ឲ្យយើងបានស៊ីឧទាហរណ៍យើងសុំលុយគេ គេអាចប៉ិនឲ្យប៉ុណ្ណារបស់គេ តែបើយើងឲ្យគេ យើងឲ្យប៉ុណ្ណាជារឿងរបស់យើងអញ្ចឹងបានជាមេគារបស់អ្នកប្រាជ្ញមានតែការផ្ដល់ឲ្យឯងដែលមិននាំឲ្យឈឺចាប់តែតាទៀមទាស្អីគឺឈឺចាប់ដូចស្នេហាអញ្ចឹងតាទៀមអីអីពីគេខ្លាំងគឺឈឺចាប់ព្រោះផ្ដល់ឲ្យមិនសង្ឃឹមអីអាហ្នឹងបើកាន់វាមិនងាយធ្វើប៉ុន្តែ សច្ចភាពវាមិនមែនរឿងងាយឬមិនងាយទេអាងាយឬមិនងាយលើកិលេសរបស់យើងទេតែលះការប្រកាន់បានច្រើនប៉ុណ្ណាចិត្តក៏ឆ្លាស់ច្រើនប៉ុណ្ណឹងមិនបាច់ភ្ញាច់មកឲ្យអាត្មាលោកឯងធ្វើកើតទេវាមិនមែននរណាធ្វើកើតទេធัวទាំងឡាយធម្មជាតិវាអញ្ចឹងប្រកាន់ច្រើន ទុកច្រើនប្រកាន់តិចទុកតិចអស់ប្រកាន់អស់ខ្វល់ស៊ីតណ្ហាច្រើនទុកច្រើនតណ្ហាតិចទុកតិចអស់តណ្ហាអស់ទុកច្បាប់ធម្មជាតិហ្នឹងអញ្ចឹង វាមិនសំខាន់ណាស់ឯងធ្វើកើតអត់បើធ្វើកើតអ្នកឯងរស់នៅដោយមានសេរីភាពតែធ្វើមិនកើតកើតទុកទៅហ្នឹងវាតែប៉ុណ្ណឹងថ្ងៃនេះឆ្លើយរឿងវែងវែងបន្តិចព្រោះពាក់ព័ន្ធនឹងជីវិតយើងទាំងអស់គ្នាដែលជួបប្រទះ ក្មេងពេជ្រកកដានេះរូបលោកឯង្វែងគុំសពគ្រប់ទៅចង់ឲ្យអាត្មានឹងពន្យល់បញ្ហានោះគឺ កណាចង់ទៅរៀនបន្តនៅឆ្ងាយតែញោមស្រីកណាគាត់មានទុកលំបាកគាត់ឈឺផង ហើយមានវិបត្តិផងតើកណាគូទៅរៀន ដើម្បីចំណេះដឹងឬក៏ត្រូវសឹកទៅជួយគាត់ដើម្បីជួយគាត់ព្រោះកណានៅបួសជួយ គាត់បានតិចណាស់ហើយរាល់ថ្ងៃគាត់នៅតែពិបាកតើកណាគួរធ្វើយ៉ាងណាអឺឆ្លើយសាធារណៈអញ្ចឹងខ្ញុំកណាមអាចឆ្លើយអីច្រើនទេព្រោះមិនដឹង ស្ថានភាពគ្រួសារលោកប្អូន យ៉ាងម៉េចណាទីមួយត្រូវសួរថាតើនៅក្នុងក្រុមគ្រួសារនោះលោកប្អូនជាកូនតូល តែមួយឬអត់បើមានបងប្អូនដែរ វាមិនជារឿងថាចាំបាច់ត្រូវតែសឹកទេ មានបងប្អូនដែរប្អូនត្រូវតែដើរតួជាអ្នកពយលពួកគាត់ឲ្យមើលថែអញ្ចឹងទៅ ហើយយើងក៏អាច មានបច្ច័យ 4x តិចតួចផ្ញើឲ្យគាត់សម្រាប់ផ្គត់ផ្គង់ជីវភាពអីចឹងទៅអឺនិយាយទៅ there is a will there is a way ឲ្យតែយើងមាន បំណងក្នុងការដោះស្រាយបញ្ហាវាមិនមែនថាគ្មាន បញ្ហាដោះស្រាយទេដូចរឿងសម័យពុទ្ធកាលអញ្ចឹងភិក្ខុមួយអង្គលោក ជាកូនសិទ្ធិដំបងឡើយហើយកូនតូលតែមួយនឹងកូនតូលតែមួយផង នៅពេលដែលលោកជ្រះថ្លាលោកចេញទៅបួសទៅ ពុកម្ដាយកាន់តែចាស់ហើយល្ងឹតភ្នែកទៀតអ្នកបំរើអីហ្នឹងជាតែប្រឡំយកលុយយកកាក់អស់ទៅរហូតคลายទៅជាអ្នកសុំទានគេអស់លីងផ្ទះសបាយហ្នឹងក៏គេប្រឡំរឹបអូសយកអស់ចាស់ហើយងឹតភ្នែកទៀតហើយលោកតាំងពីបួសមិនដែលមកផ្ទះអស់12ឆ្នាំហ្នឹងនៅព្រៃរហូតបដិបត្តិធម៌នៅព្រៃហ្នឹងដល់ពេលមួយលោកដូចជាកើត ចិត្តនឹកញោមនឹកញោមអញ្ចឹងមានអ្នកដំណើរទៅវិសាវត្ថីទៅលោកក៏សួរដំណឹងថាតើអ្នកអឺអាត្មាសុំសួរដំណឹងខ្លះបានទេមកវិសាវត្ថីលោកសិទ្ធិឈ្មោះនេះឈ្មោះនេះអញ្ចឹងទៅតើលោកទាំងពីរហ្នឹងសុខសប្បាយទេការរស់នៅរបស់គាត់ហ្នឹងយ៉ាងម៉េចដែរហើយអ្នកស្រុកហើកុំសួរពីលោកសេដ្ឋីហ្នឹងសួរពីអ្នកផ្សេងវិញទៅទេអត់មាន រឿងដែលត្រូវសួរពីអ្នកផ្សេងខ្ញុំមានរឿងជាមួយគាត់នឹងដែលចង់ដឹងបានរាយរាប់ប្រាប់ថាអឺគាត់មានកូនប្រុសមួយសិទ្ធិនឹងហើយអឺកូននឹងក៏ទៅបួសទៅគាត់មិនចង់ឲ្យបួសអីទេបើនៅកូនជ្រះថ្លាក៏ទៅបួសចោលគាត់ទៅឥឡូវនឹងដោយសារគ្មានអ្នកជួយមើលថែទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនឹងក៏លាយអស់ទៅហើយ ហើយសពថ្ងៃមិនមែនត្រឹមតែលាយធម្មតាទេ ខ្លាយជាអ្នកសុំទានដើរដេកសយាផ្ទះគេទៀតផងដល់ស្ដាប់ឮប៉ុណ្ណឹងមកលោកក៏ស្រក់ទឹកភ្នែកហាមិនក៏លោកយំលោកថា សិទ្ធិទាំងពីរនឹងហើយជាញោមរបស់អាត្មាហើយអាត្មានឹងហើយជាកូនដែលចេញមកបួសចោលគាត់នឹងតែនឹងពិបាកមនុស្សសម័យណាក៏វាមានពិបាកដែរលោកប្អូនខ្ញុំមិនណាក៏ធ្លាប់ឆ្លង កាត់រឿងចឹងចឹងក៏ខ្លះដែរមិនជាច្រើនប្រហែលណា ប៉ុន្តែវានៅលើតែយើងចេះដោះស្រាយអឺលោកទៅពីពីព្រៃវិញហ្នឹងលោកគិតថាទៅហើយទៅសឹកវាវាជាទោសរបស់ខ្លួនឯងគិតថាវាជាទោសរបស់ខ្លួនឯងបើអញមិនមកបួសទេពួកពេលហ្នឹងអត់តន់សម្រេចមគ្គផលអីទៀតបដិបត្តិអស់12ឆ្នាំហើយហ្នឹង អត់អត់មានសម្រេចមគ្គផលអីទេ ទៅទេដល់ពេលដើរទៅនឹងគិតថាទៅ ទៅសឹកហើយទៅមើលថែគាត់អញ្ចឹងទឹកចិត្តកតញ្ញូនឹងប៉ុន្តែទៅដល់ក្រុងហ្នឹងវាមាន ផ្លូវពីរមួយទៅវត្តជាតពុនមួយទៀតទៅផ្ទះគិតក្នុងចិត្តថាទៅជួបញោមមុនឬក៏ទៅ ទៅជួបព្រះអង្គមុនគិតថាមុនសឹកទៅថ្វាយគុំលាព្រះអង្គសិនទៅពីព្រោះពេលដែលសឹកហើយនឹងមិនដឹងថាពេលណាបានមកជួបព្រះអង្គទៀតទេឥឡូវទៅជាប់មើលថែពុកម្ដាយគិតចឹងនៅពេលទៅដល់ព្រះអង្គជ្រាបជ្រាបរឿងពិខុហ្នឹងណាដោយលោកបូនលើកឡើងចឹងវាជាទុកលំបាកព្រះអង្គជ្រាបណាជ្រាបទុករបស់សត្វលោក ព្រះអង្គធិតពើព្រះអង្គកំពុងតែបញ្យលធัวធម្មតាទេព្រះអង្គបដូរប្រធានបទឃើញទេព្រះអង្គមិនមែននិយាយនឹងតាមអារម្មណ៍របស់ខ្លួនឯងចឹងបានបានអាការនិយាយនិយាយនោះវាត្រូវមើល audience មិននិយាយពុលទឹកមាត់អីព្រោះតែម្នាក់ឯងគេអត់យល់ទេប្រពន្ធមើល audience ចឹងបានអ្នកស្ដាប់ព្រះអង្គនឹងងាយថាមិនយល់ទេ មិនព្រះអង្គបាច់មកតែអភិធម្មរហូតអីពេលហ្នឹងព្រះអង្គនិយាយពីជីវិតសាមញ្ញគេណាព្រះអង្គបែរមកនិយាយពីកតញ្ញូរហូតចុងក្រោយព្រះអង្គថាមនាលភិក្ខុទាំងឡាយកតញ្ញូនេះណា មិនមែនតែក្រហោះទេដែលបំរើពុកម្ដាយបាននោះសំបីអ្នកអ្នកពួកអ្នកបួសយើងហ្នឹងឯង បើចង់ធ្វើកតញ្ញូតបគុណឪពុកម្ដាយបាន ដូចគ្នាឧបត្ថម្ភបច្ច័យ4សម្លៀកបំពាក់បាយទឹកនំចំណីដែលយើងបិណ្ឌបាតបានឬក៏គេប្រគេនមកនោះបើមានបំណង ដើម្បីតបគុណគាត់បានមិនខុសទេ លោកលឺប៉ុណ្ណឹងលោកសុបាយចិត្តហ្មងសុបាយចិត្តឈប់ខ្វល់ឈប់ខ្វល់ពេលហ្នឹងទឹកមុខក៏ស្រស់បោះអូអញ គិតថានៅបួសនឹងមើលថែឪពុកម្ដាយមិនកើតឥឡូវព្រះអង្គនិយាយថាពយល់ចិត្តឯងសบายចិត្តហ่ะប៉ុណ្ណេះថ្វាយអង្គមលាព្រះអង្គទៅទៅមើលថែញោមលោកហ្នឹងឃើញទេបើយើងសบายចិត្តនឹងរក្សាភ្នោះហ្នឹងមានចាំបាច់ត្រូវសឹកអីឥឡូវថាលោកប្អូនទៅរៀនមិនកើតក៏ដោយហ្នឹងអាចទៅនៅចិត្តគាត់មួយរយៈអញ្ចឹងទៅទៅមើលថែគាត់មួយរយៈទៅ អត់បញ្ហាអីទេកុំយកអានឹងបន្ទុកដើម្បីសឹកនោះហើយដល់លោកទៅនិយាយរឿងនឹងតិចចុះរឿងនឹងវាអឺពុទ្ធព្រះអង្គសរសើរណាស់រឿងនឹងទៅដល់ទៅឈរទៅសួរគេទៅដឹងថាលោកសិទ្ធិនោះដេកសញ្ញាផ្ទះគេនោះលោកទៅដល់លោកឈរពីមុខនោះ ហើយឪពុកម្ដាយហ្នឹងលោកស្មានតែភិក្ខុធម្មតាមកបិណ្ឌបាតលោកទាំងលោកម្ចាស់ហើយពួកកណាទាំងពីរហ្នឹងគេអ្នកសុំគេដែរទេអត់មានអីដាក់ទេសូមលោកម្ចាស់មុនទៅទៅទៅបិណ្ឌនៅ ខាងមុខទៀតចោះលោកអត់ទៅលោកក៏ចង់ហៅថាញោមហៅវាមិនរួចវាហូរទឹកភ្នែកមកកំសត់គេនេះអាទឹកចិត្តក្តុកក្តួលនោះវាមិនតែប្រសក់អីលោកវាចេះកើតទុកដូចតែគ្នាហ្នឹងសាច់ឈាមដូចតែគ្នាហ្នឹង ហើយសម័យណាក៏ដូចតែសម័យណាហ្នឹងឃើញទេស្មារលោកមិនចេះយំចេះដូចតែគ្នាហ្នឹងវាក្តុកក្តួលដូចតែគ្នាមានម៉ែមានឪដូចតែគ្នាហ្នឹងពពុតមានឲ្យទៅកាត់ផ្ដាច់អីបើមនោសញ្ចេតនានៅមានហ្នឹងយើងជួនកាលថាជាអហួសកិលេសអូអ្នកបួសមិនត្រូវគិតម៉ែឪទេអាហ្នឹងនិយាយតាមព្រះអរហន្តតែបុថុជនណាចិត្តមនោសញ្ចេតនាមិនវានៅតែចឹង យើងត្រូវយល់ពីអ្នកជំងឺហ្នឹងមិនយើងកុំនិយាយអាអារម្មណ៍របស់ អ្នកឈឺឲ្យដូចអ្នកជានោះវាមិនដូចទេឈឺគឺឈឺហើយជាវាជាហើយនឹងយើងថាអ្នកអ្នកជាល្បែងមិនត្រូវក្អកទេអាហ្នឹងវាមិនក្អកតែអ្នកល្បែងចុះអ្នកនៅល្បែងវានៅតែក្អកអញ្ចឹងធម្មតាកុំយកអារម្មណ៍អ្នកជាទៅទៅនិយាយជំនួសអ្នកឈឺអញ្ចឹងបានយើងជានិយាយហួសមៀតឲ្យធ្វើវាមិនកើតណា ដល់ពេលលោកអត់ទៅលោកក៏និយាយមិនចេញហៅញោមក៏វាមិនរួចវាអួលពេកហូរទឹកភ្នែកមកដល់ពេលអញ្ចឹងយាយតាពីរនាក់គាត់ជំនុំនេះពួកវាមិនដែលលោកណាមកឈួរយូរអញ្ចឹងតិចតិចលោកកូនយើងទៅដើរទៅមើលស្ទាបស្ទាបស្ទាបស្ទាបស្ទាបមុខស្ទាបមាត់ទៅបណ្ដឹងលោកកូនលោកកូនមែនពោអាត្មា យំអោបគ្នាហ្នឹងឃើញទេមនុស្សចេតនាបុត្រជនយើងធម្មតាយំមកសទុះទាំងអស់គ្នាចឹងទាំងយំមកបើអស់ចិត្តទៅសុំទោសញោមចឹងទៅក៏អះអាងអះអាងខាងញោមចាប់ពីថ្ងៃហ្នឹងទៅអាត្មាបានស្ដាប់ច្បាស់ហើយ ពីសំណាក់ព្រះសម្មាសម្ពុទ្ធថា អ្នកបួសនេះក៏អាចមើលថែញោមបាន ដែរទំនុកបំរុងបច្ច័យ4អីបាន ញោមកំព្រួយអីណា តាំងពីនឹងទៅញោមមិនបាច់ដើរសុំគេទៀតទេចាំអាត្មាទៅរលោកទៅបានទៅបានបាទដើរទៅរសម្ពុតដើររអីគេប្រកេនមកអីអាណាថ្មីថ្មីមកលោកដេជាសម្លៀកបំពាក់ជាសម្ពុតអីឲ្យញោមស្លៀកទៅហើយអាណាសពុតចាស់ចាស់សល់វិញញោមយកលោកយកមកបោកឲ្យស្អាតហើយយកមកដេជាវោប្រើប្រាស់ខ្លួនឯងទៅទៅបិណ្ឌអញ្ចឹងណាទៅបិណ្ឌមួយសាបានមកយកឲ្យញោមហូបសិន សល់ខ្លះទៅក៏លោកឆាន់ទៅមានបាបស្អីយើងជាថាស៊ីមុនលោកបាបគ្មានបាបស្អីទេពពុទ្ធឯណាដែលថាទេកើតពីចិត្តល្អលោកនឹងបានបនមកកោកឃើញទេបនកើតលោកមិនដែលឆាន់មុនញោមហ្នឹងលោកបិណ្ឌមកឲ្យញោមឆាន់មុនអោះញោមហូបមុនពិសាមុនហិចបើគាត់ហូបអស់ទៅ លោកក៏ទៅបិណ្ឌទៀតអញ្ចឹង លោកធ្វើអញ្ចឹងយូរយូរទៅ ចង្ហាន់វាអត់គ្រប់គ្រាន់ដែរលោកឡើងស្គមហើយតាំងពិខុដែលអត់យល់មនុស្សវាវាអត់យល់ពិខុផ្សេងផ្សេងវត្ថុជនបារីបុគ្គលលោកយល់ណារឿងហ្នឹងលោកមិនតេះឌីលអីទេវត្ថុជនពិខុជាវត្ថុជនអ្នកស្រុកខ្លះក៏តេះឌីលលោក នេះប៊ូឲ្យមកជាពាក់ជាពិនជាមួយញោមហ្នឹងជាមួយកុហកជាមួយអីហ្នឹងធ្វើដូចមិនមែនអ្នកប៊ូទៅនិយាយចឹងហ្នឹង ពួកភិក្ខុអញ្ចឹងដែរប៊ូឲ្យមិនចំអ្នកប៊ូនោះអញ្ញែញ៉ៃមួយញោមនោះនិយាយអ៊ូអ៊ូអ៊ូអ៊ូឮដល់ព្រះសម្មាសម្ពុទ្ធដល់ឮដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គហៅមកពួកសួរភិក្ខុទាំងឡាយថា ពួកយើងទាំងឡាយហ្នឹងនិយាយពីភិក្ខុមួយអង្គហ្នឹងនៅជាពវៈវិនមួយកុហកអត់សមជាអ្នកបួសសោះ ចឹងបានព្រះអង្គឲ្យទៅហៅភិក្ខុនឹងមកមកដល់ថ្វាយគុំព្រះអង្គទៅព្រះអង្គសួរថាមនាលភិក្ខុឮថាអ្នកឯងនៅជាពាក់វៈវិនជាមួយកុហកឬនៅតែអឺមានចិត្តជាប់ចម្ពាក់នឹងកុហកឬថាជាខណ្ឌបិណ្ឌបាតដែលបិណ្ឌមកនឹងក៏ឲ្យកុហកនឹងបរិភោគអឺបានសម្ពុតបានអីមកនឹងក៏ដេឲ្យពួកគាត់នឹងប្រើប្រាស់ចឹងមែនឬ ភិក្ខុហ្នឹងក៏ក្រាបទូលតាមត្រង់ចឹងថាពិតមែនព្រះអង្គហើយបានព្រះអង្គសួរថាចុះកុហកដែលអ្នកទំនុកបំរុងហ្នឹងត្រូវជាអ្វីនឹងអ្នកបាន ប្រាប់ថាក្រាបទូលថាបើពិតព្រះអង្គដូចចម្រើន អ្នកទាំងពីរហ្នឹងជាមេដាបេដាបង្កើតរបស់ខ្ញុំព្រះអង្គឃើញទេនៅពេលហ្នឹងព្រះអង្គថាសាធុសាធុសាធុមនាលភិក្ខុអ្នក បានធ្វើតាមស្នាមនៃអ្នកប្រាជ្ញហើយណែកាលតថាគតនៅសន្សំបារមីអាហ្នឹងហើយការងារបំរើឪពុក ម្ដាយទំនុកបំរុងឪពុកម្ដាយគឺជាការងារដែលតថាគតចាត់ទុក ជាការងារសំខាន់បំផុតណាបានព្រះអង្គលើករឿងសវណ្ណសាមនោះសវណ្ណសាមដែលយើងឃើញគូរូបតាមពហិយតាមអី បបហេតុដែលព្រះអង្គលើករឿងសវណ្ណសាមនោះដោយសារមានរឿងភិក្ខុហ្នឹងសវណ្ណរាមសាមដែលកើតជាកូនតបោះតាបសេនីពីរនាក់នៅក្នុងព្រៃពោះអឺព្រោះពឹសខ្វាក់ភ្នែកនោះហើយសវណ្ណសាមក៏កើតមកតួសវណ្ណសាមកាលហ្នឹងគឺអតីតជាតិរបស់ពុទ្ធយើងហ្នឹងហើយបំរើមេដាបិតាហ្នឹងអស់មកជីវិតចឹងទៅរហូតដល់លោកទាំងពីរធ្វើកាលកិរិយាទៅលោកក៏រស់នៅធ្វើ ការបដិបត្តិធัวខ្លួនលោកផ្ទាល់ផ្សេងទៀតទៅព្រះអង្គប្រជុំជាដកមកថាអឺមេដាបេដារបស់អឺសវណ្ណសាមហ្នឹងគឺ បានមកជាពុទ្ធបិតាគឺប្របាទសទ្ធោទនៈហើយតាបសនីជាម្ដាយហ្នឹងបានមកជានាងសិរិមហាមយារីឯសវណ្ណសាមហ្នឹងគឺអង្គអញតថាគតនេះឯងហើយបានព្រះអង្គធ្វើសេចក្តីសរុបធัวជាគាថាពន់ហើយព្រះអង្គបញ្ញត្តិសិក្ខាបទមួយកន្លែងហ្នឹង ព្រះអង្គថាណែភិក្ខុទាំងឡាយចាប់ពីពេលនេះទៅណាបើភិក្ខុណាពោលតេះដៀលភិក្ខុអ្នកបំរើមេដាបៃតាភិក្ខុណាពោលតេះដៀលភិក្ខុអ្នកចិញ្ចឹមមេដាបៃតាភិក្ខុអ្នកពោលទោសនឹងឯងត្រូវអាបត្តិទុកគាត់នឹងដាក់ច្បាប់មួយណណាភិក្ខុណាតេះដៀលភិក្ខុអ្នកបំរើទំនុកបំរុងមេដាបៃតាដោយទឹកចិត្តកតញ្ញូនឹងភិក្ខុនឹងមានន័យថាជាភិក្ខុអាក្រក់ទុកគាត់នឹងប្រែថាប្រព្រឹត្តអាក្រក់ហើយ ចិត្តនឹងវាមិនស្អាតទេត្រូវទោសមួយហើយឃើញទេអញ្ចឹងខ្ញុំកណាលើករឿងនេះមកអឺលោកប្អូនអាចយកទៅគិតពិចារណាបានថា ភាពកតញ្ញូរបស់យើង នៅក្នុងជាអីក៏បានដែរព្រះពុទ្ធព្រះអង្គបើកផ្លូវឲ្យមិនមែនបិទផ្លូវយើងថាអ្នកបួសត្រូវតែឈប់គិតម៉ែឪមិនអញ្ចឹងទេហ្នឹងមិនអញ្ចឹងទេ ហើយភាពកតញ្ញូរបស់យើងនឹងនឹងអាចធ្វើឲ្យគេជ្រះថ្លាគេជួយទំនុកបំរុងទៀតផងណាមានរឿងច្រើនណាស់ពាក់ព័ន្ធនឹងរឿងហ្នឹងប៉ុន្តែប៉ុណ្ណឹងចោះកុំយកអាបញ្ហាបួសសឹកហ្នឹងមកជីវិតរបស់អ្នកម្ដាយហ្នឹងមកជារឿងថានៅបួសឬក៏សឹកទៅវិញ ហ្នឹងហើយប៉ិនថ្មចំសម្រាប់ថ្មផ្ទាល់ហ្នឹងវាវាដូចអត់មានអីចម្លែកវាអត់មានអីចម្លែកប៉ុន្តែតាមដានព័ត៌មានមិនមែនថាមិនតាមដានទេទីហោថាយើងត្រូវធ្វើអីចូលប្រគុណទៅសាធារណៈតែយើងកាន់អីឲ្យមកវិញត្រូវលាងដៃជំរះអីអីយើងធ្វើប៉ុន្តែឲ្យស្លន់ស្លោឲ្យឲ្យវាភ័យខ្លាច ខ្លាំងហ្នឹងដូចអត់ព្រោះចេះតែគិតឃើញអញ្ចឹងថាมันមានកូវីដក៏យើងស្លាប់ដែរណាមានមានទល់តែកូវីដឯណាអត់ដល់សិក្សាទៅតាមធម្មជាតិនៃជីវិតទៀតយើងពិចារណាមើលនៅចិនទោះបីជាកន្លែងផ្ទុះកូវីដហ្នឹងហើយមនុស្សជាង10លានអ្នកហ្នឹងកន្លែងហ្នឹងកន្លែងផ្ទុះកូវីដតែបើមិនមានអកុសលវិបាកដែលត្រូវឆ្លងណា ព្រោះពេលឆ្លងរោគពេលឈឺនឹងជាអកុសលវិបាករបស់យើងដែរជីវិតរបស់យើងនឹងមាន ពេលខ្លះដូចដូចដូចមុខកំបិតចឹងស្រួចណាស់អត់អីទេបើសិនជាបាបវាមិនត្រូវឲ្យផលទេនៅកដាលអឺសង្គ្រាមដែលគេបាញ់គ្នាហ្នឹងក៏វាមិនស្លាប់ដែរហ្នឹងហើយឧទាហរណ៍ដូចនៅនៅវូហានហ្នឹងអញ្ចឹងមនុស្សជាង10លានអ្នកទើបស្លាប់បានអ្នកហ្នឹង នៅរាប់លានអ្នកទៀតហ្នឹងអីហ្នឹងបើនៅតែម្ដុំហ្នឹងមានទៅណានៅផ្ទះនៅអីហ្នឹងឃើញទេស្លាប់អស់ទេ មនុស្សស្លាប់អស់ទេកុំឆោតតែមនុស្សនឹងស្លាប់ទល់តែអស់មនុស្សឥឡូវនេះមនុស្សដែលឆ្លងកូវីដ -19 ក៏ដោយ មិនឆ្លងកូវីដ -19 ក៏ដោយនឹងដូចត្រាំអីហ្នឹង តន្តិទៀតគាត់ស្លាប់ហើយទោះបីគាត់មិនឆ្លងក៏ដោយព្រោះឥឡូវអាយុ60អីហើយយ៉ាងច្រើន40ឆ្នាំទៀតស្លាប់ហើយមានអីមិនបាច់កូវីដក៏ស្លាប់ដែរអូបាម៉ាក៏ដោយយ៉ាងច្រើន50ឆ្នាំទៀតនឹងថាអស់មានអីគង់ស្លាប់ដែរនោះមានអីទេតែការពារត្រឹមការពារបានហ្នឹងការពារបានឥឡូវថ្មីមកអឺ ប្រធានបទរបស់អាត្មាឲ្យឲ្យយើងយល់ថាហេតុអីបានជាលំបាកចិត្តហេតុអីបានជា stress ច្រើនតបប្រមល់ច្រើនពិបាកចិត្តច្រើននឹងធ្វើប៉ុនមកកណោចឹងមិនអាវាមិនមែនបដោតទៅរឿង stress មួយទេអាត្មាចង់ឲ្យយល់ទៀតចង់ឲ្យយល់ថាស្អីជាតួ stress ថ្ងៃហ្នឹងចង់ឲ្យយល់ថាស្អីជាតួ stress ស្អីជាតួភ័យ ណាស្អីជាតួស្លន់ស្លោស្អីជាតួពិបាកចិត្តស្អីជាតួសម្រាប់ចិត្តសម្រាប់ខ្លួននោះហ្នឹងហើយអឺបើសិនជាយើងចង់ចម្រើន ផ្លូវចិត្តរបស់យើងឲ្យបាន សុខស្ងប់ណា បើបើថាទៅបរៀនគេឬក៏ទៅធ្វើការងារអីយើងត្រូវរៀនសាលាច្រើនជាប់ថ្នាក់នេះថ្នាក់នោះអីចឹងទៅណាចង់ទៅធ្វើគ្រូគេចង់ទៅដឹកនាំ គេចង់ទៅធ្វើប្រធាន ចង់ទៅធ្វើអីអានឹងអូខេត្រូវទៅសាលាត្រូវទៅយក degree អានឹងទៅចោះមិនអីទេ psychology ស្អីស្អីហ្នឹងត្រូវទៅរៀនចឹងតែគ្រាន់តែមកដឹកនាំជីវិតខ្លួនឯងណាមិនបាច់ទេ គ្រាន់តែមកដឹកនាំជីវិតខ្លួនឯងរស់នៅដោយមិននៅក្នុងកម្ដៅរស់នៅ peacefully រស់នៅដោយភាពតិចមិនអីមិនត្រូវការសញ្ញាបត្រ degree អីទេនឹងមានពីរចំណែកដូចខ្មែរនិយាយចឹងថា បើយើងមានបំណង ដើម្បីបានទៅដឹកនាំសង្គមព្រោះយើងអត់រៀនអត់មាន degree អីពិបាកដែរទៅបរៀនតាមសាលាតាមអី យើងអត់មានសញ្ញាបត្រអត់មាន degree ហ្នឹងវាពិបាកតែបើក្រន់តែមកដឹកនាំខ្លួនឯងអ្នកអត់សញ្ញាបត្រកុំភ័យហ្នឹងមិនប៉ុណ្ណេះមិនមែនបាននិយាយបានន័យថាឲ្យអ្នកដែលកំពុងរៀនឈប់រៀនទេព្រោះរៀនមានគោលដៅផ្សេងដើម្បីសម្រួលដល់ការងារសម្រួលដល់មុខរបរហ្នឹងអាហ្នឹង នឹងរៀនចោះមិនអីទេនៅមានរៀនចោះហើយគួរតែរៀនទៀតផងព្រោះពេលហួសទៅវាមិនអាចត្រឡប់ទៅរៀនវិញស្រួលទេប៉ុន្តែឥឡូវនេះទាំងអ្នករៀនក្តីទាំងអ្នកមិនបានចប់ degree ក្តីគ្រាន់តែមករស់នៅដោយដោយ peaceful life អត់ត្រូវការទេអត់ត្រូវការ degree អត់ត្រូវការរៀនចប់ថ្នាក់អត់ត្រូវការបរិញ្ញាបត្រអត់ត្រូវការអីទាំងអស់តែត្រូវការមេរៀនដែលរៀនពីខ្លួនឯងនោះតែម្ដង អាហ្នឹងបើយើងចង់មានបំណងដើម្បីរស់របៀប peaceful life ជីវិតដែលរស់ទៅវាអត់ស្មុគស្មាញច្រើន វាទល់តែស្គាល់ដំណើរចិត្តស្មុកស្មាញនឹងជាស្អីហើយស្គាល់ថាចិត្តស្មុកស្មាញចិត្តចង្អៀតចង្អល់តឹងចិត្តចង្អៀតចិត្តពិបាកចិត្តនឹងជាស្អីអត់មានណាស្គាល់ចិត្តនឹងច្បាស់ជាងពុទ្ធទេអត់មានទេថ្មធានាមកពិភពលោកនឹងអត់មានទេមានតែអ្នកត្រាស់ដឹងទេដែលដឹងរឿងនឹងច្បាស់ហើយអត់ច្រើនទេច្រើនទេប្រភេទចិត្ត ដែលធ្វើឲ្យពិបាកពិបាករឿងអីក៏ដោយឥឡូវលើកលើកថាពិបាករឿងអីក៏ដោយឲ្យតែរឿងពិបាកចិត្តនឹងបាក់រឿងអីរឿងកូនស្លាប់រឿងសង្សារបែកចិត្តរឿងគ្រួស៊ីខាតរឿងរឿងឈឺថ្កាត់រឿងគេមិនស្មោះត្រង់រឿងគេលៀបពួររឿងគេអេកអូច ថារឿងអីក៏ដោយដែលថារឿងរឿងរឿងរឿងហើយធ្វើឲ្យយើងពិបាកចិត្តហ្នឹងអាតួពិបាកហ្នឹងជាតួ software ពិបាកចិត្តមួយហ្នឹងណាបើរៀនអត់ពិបាកឯងហើយអត់ពិបាកស្គាល់វាទេហ្នឹងហ្នឹងយើងត្រូវលះបង់បន្តិចតួចដែរពេលវេលា ដើម្បីឲ្យស្គាល់វាតួចិត្តហ្នឹងដូចធ្លាប់ជំរាបចឹងធ្លាប់បង្រៀនហើយ មេរៀនហ្នឹង មាននៅក្នុង channel YouTube Sansuki Official ហៅថាទោសៈមូលចិត្តពីដួងរៀនអានឹងឲ្យចេះថាតួពិបាកចិត្តតួភ័យតួស្លន់ស្លោ ខ្លាចកូវីដ -19 អីហ្នឹងណាខ្លាចស្លាប់ខ្លាចគេមិនស្មោះត្រង់ថាអឺតួតួចិត្តវាអត់សុខចិត្តពិបាកចិត្តភ័យចិត្តរន្ធត់ចិត្តស្លុតតឹងចិត្តចង្អៀតចិត្ត ហ្នឹងតួពិបាកទាំងអស់ដូច stress depression anxiety ជំងឺថប់អារម្មណ៍ស្អីស្អីទាំងអស់ហើយសរុបមកគឺទោសៈមូលចិត្តពីរដួងតិចតាប៉ុណ្ណេះដែលយើងអត់រៀនដល់យើងអត់រៀនអូបាក់ចាទៅអាន psychology ទៅអានណាណាដល់អា main point ចំហ្មងអាចំកៅអ៊ូហ្មងកន្លែងហ្នឹង យើងអត់បានរៀនយើងទៅវត្តមែនតែយើងអត់ដែលបានរៀនទេបាក់ពេកទៅឲ្យលោកស្រោចទឹកទៅណាមដឹងអញ្ចឹងទៅអត់រៀនដល់អត់រៀនទៅលោកក៏មិនជួយយើងបានដែរយើងបានត្រឹមប្រឡំប្រឡំពីក្រៅស្រោចទៅតិចបន្តិចទៅយើងគាត់ដាក់ជំនឿទៅអូស្បើយស្បើយប៉ិនបញ្ហា cannot be so អត់បានដោះស្រាយទេឃើញទេតិចទេតួប្របាក់ហ្នឹងអានោះហើយ ទទួលពិបាកគឺអានោះឯងហើយវាមានហេតុរបស់វាទៀតសិក្សាពីហេតុរបស់វាតាចាតួ anxiety តួ depression តួពិបាកចិត្តតួតូចចិត្តចង្អៀតចិត្តចង្អៀតចង្អល់ខ្វាយខ្វល់អីហ្នឹងវាកើតមកពីណាស្អីនាំវាឲ្យកើតឡើងតួតោសៈដែលវាទៅធ្វើរឿងអា ឲ្យយើងពិបាកទាំងអស់ហ្នឹងហើយថ្មកំពុងនិយាយហ្នឹង អ្នកទាំងអស់គ្នាមិនដែលស្ដាប់ពាក្យធោះអាចរៀងពិបាកបន្តិចប៉ិនពិចារណាណាពិចារណាបានយល់ថារឿងហ្នឹងអត់មានរឿងកំពីណាទេគឺរឿងកំពីក្នុងខ្លួនរបស់យើងហ្នឹងហ្នឹងតួចិត្តណា ដែលបកើតទៅទៅទៅទៅធុញធុញទៅទៅធុញធុញខឹងខឹងចំណែនចំណែនហួងហាយហួងហាយហ្នឹងអាហ្នឹងហើយដែលជាតួចិត្ត top ចិត្ត ហើយមិនតែប៉ុណ្្នឹងខណៈដែលវាកើតឡើងហ្នឹងគឺជាតួបាប យើងថាធ្វើបាប ធ្វើបាបទៅរយណាឃើញតែអបបាក់ចិត្តហ្នឹងឲ្យតួបាបហើយតួបាបហ្នឹងឲ្យតួកើតទុកហ្នឹងហើយអឺ ណានោះឈ្មោះអីថា stress គឺជាអារម្មណ៍ធម្មជាតិដែលមិនអាចទប់ទល់នឹងនឹងការទៀមទាដោយការប្រកាន់ជារបស់ខ្លួននិងព្រឹត្តិការណ៍ជាលក្ខអានឹងយើងអត្ថាធិប្បាយយ៉ាងម៉េចក៏បានដែរប៉ុន្តែគ្រាន់ថាថាតួជាជា characteristic of dharma ហ្នឹង គឺតួតោសៈមូលចិត្តហើយអាស្អីព្រឹត្តិការណ៍ជាក់លាក់គឺអារម្មណ៍របស់វា ថាថាព្រឹត្តិការណ៍ជាក់លាក់ដែលវាមកប៉ះហ្នឹងគឺអារម្មណ៍របស់វាជា object របស់វាឃើញទេដូច្នេះតួ object ហ្នឹងសរុបមកហៅតែមួយយ៉ាងហៅថាអនិច្ចារម្មណ៍អនិច្ចារម្មណ៍អាព្រឹត្តិការណ៍ដែលថាយើងមិនចូលចិត្តហ្នឹងតិចទេមេរៀនហ្នឹងមិនច្រើនទេប៉ុន្តែតែយើងវាមិនទម្លាប់រៀនណាដល់អញ្ចឹងទៅវាពិបាកហាក់ដូចពិបាកណាស់អញ្ចឹងធួរតើអត់ពិបាកទេងាយងាយ ក្នុង feeling របស់អាត្មាហ្នឹងអាត្មាគិតឃើញថាងាយងាយប៉ុន្តែអ្នកមិនធ្លាប់ស្ដាប់មិនធ្លាប់គិតយើងផ្ញើសេចក្តីសុខរឿងខាងក្រៅទុកក៏គិតទៅរឿងខាងក្រៅយើងស្ដាប់អានឹងអត់យល់ណាស្ដាប់អានឹងអត់យល់ហ្នឹងហើយស្ដាប់អត់យល់ទេបើឥឡូវថ្មគ្រាន់តែប្រាប់កន្លឹះអញ្ចឹងហើយចង់ច្បាស់ហ្នឹងថ្មនិយាយប៉ុណ្ណឹងក៏វាមិនច្បាស់ដែរថ្មនៅតែ recommend ឲ្យរៀន ឲ្យរៀនឲ្យចេះអកុសលចិត្ត12ហើយនឹងមហាកុសលចិត្ត8នឹងជា fundamental មកហើយនឹងវិផលរបស់វានិយាយរួមទៅចេះតាអសោបនៈចិត្ត30នឹងហើយនឹងមហាកុសលប៉ុណ្ណឹងមិនបាច់រៀនដល់រូបាវចរៈអរូបាវចរៈលោកកតរៈក៏មិនបាច់ទេបាទណាបើសិនជាយើងក្នុងជីវិតប្រចាំថ្ងៃនេះហើយ គ្រប់គ្នាសិតតែមានសិទ្ធអាចរៀនចេះអនុវត្តបានប្រតិបត្តិបានភ្លឺស្វាងខ្លួនឯងបាន គឺដោះហ្មងដោះចិត្តផុតពីភាពខ្វល់ខ្វាយនឹងទូបីវាមកវាអត់នៅយូរយូរយូរចិត្តយើងល្អិលហ្មងហ្នឹងហើយចិត្តយើងល្អិលដូចដូចទឹកនៅលើស្លឹកឈូកអញ្ចឹងសេចក្តីទុកវាធ្លាក់មកពឹបល្អិលភ្លៀតបាត់ទុកមកដល់ភ្លៀតបាត់ហ្មង ហើយតែចិត្តយើងមិនដែលអប់រំមិនដែលឲ្យមាន ពន្លឺមិនដែលឲ្យយល់ដំណើរទេ ដូចសំឡេងចឹងភ្លៀងធ្លាក់មកជប់នោះនឹងចឹងទុកលំបាកហ្នឹងទុកលំបាកដែលវាកើតឡើងមកយើងយើងអត់មានសតិអត់មានសម្បជញ្ញៈដឹងថាស្អីជាស្អីពិតប្រកបហ្នឹង ដូចដូចសំឡីឬគួរអញ្ចឹងស្រក់មកជប់នៅនឹងស្រក់មកជប់នៅនឹងក៏ប៉ុន្តែចិត្តដែលបានមានភាពភ្លឺស្វាងស្គាល់ដំណើររបស់ចិត្តនឹងដោយសតិសម្បជញ្ញៈចិត្តនឹងនឹងនឹងកាន់តែរអិលទៅរអិលទៅរអិលនឹងរអិលក្នុងន័យថាដូចស្លឹកឈូកអញ្ចឹងព្រឹបវាមិនមែនថាมันប៉ះទេរឿងរ៉ាវយើងនៅតែប៉ះធម្មតាប៉ុន្តែប៉ះមកដូចភ្លៀតនៅលើស្លឹកឈូករអិលបាត់អញ្ចឹងណា ជាធម្មតាមិនបានអប់រំគេនិយាយអីមិនស្រួលបន្តិចហ្នឹងយើងយើងយកមកត្រេះរិះយកមកគិតធ្វើឲ្យពិបាកចិត្តយ៉ាអានេះមិនសមនិយាយពីអញចេះចេះចេះចេះនៅពេលដែលសតិហ្នឹងវាកើតឡើងអានេះវាត្រឹមតែជាសម្លេងអានេះវាត្រឹមតែជាស្អីអញ្ចឹងយូរយូរយូរយូរទៅប៉ះប៉ះផាំងដូចខ្យល់ប៉ះកាយទៅបាត់ប៉ះទៅបាត់ប៉ះទៅបាត់យើងអត់ចាប់ឲ្យវាកើតទុកទេអឺ ឥឡូវទី1គឺស្គាល់ថាស្អីជា stress ពិតប្រាកដជា anxiety ជា depression ថាធម្មជាតិដើមរបស់វា គឺតោសៈមូលចិត្តគឺចិត្តតើចិត្តតោះចិត្តថ្នាំងថ្នាក់ចិត្តមិនចូលចិត្តអាហ្នឹងរហូតដល់យើងប្រកាន់ថាខ្ញុំមិនចូលចិត្តទេចឹងថាមិនមែនខ្ញុំទេអាហ្នឹងគឺតោសៈមូលចិត្តវាកើតឡើងដោយសារវាជួបនៅ អារម្មណ៍មិនជាទីប្រាថ្នាជារូបសម្លេងក្លិរផតពៈដែលមិនជាទីប្រាថ្នាហ្នឹងវាកើតឡើងអហើយដល់វាកើតឡើងអាហ្នឹងដោយសារតែអីថាដោយសារតណ្ហាមូលហេតុរបស់វា យើងចង់ដូរសភាវៈហ្នឹងហើយទីហៅថាគេនិយាយគំរោះគំរើយដាក់យើងណាគំរោះគំរើយដាក់យើងយើងយកមកត្រេះរិះយកមកគិតយើងអត់សប្បាយចិត្តទេទៅហ្នឹងណាទោសៈហ្នឹងកើតឡើងអាតួទោសៈកើតឡើងសន្សំ stress ទុកហ្នឹង ចងកំផឹងទុកហ្នឹងមានសន្សំ stress បាទបន្តិចបន្តិចយកអត់ដឹងខ្លួនទេយកអត់ដឹងខ្លួនចិត្តយើងមួម៉ងទៅមួម៉ងទៅមួម៉ងទៅឃើញទេអញ្ចឹងបានរស់នៅ មួយគ្នាដំបងអាមុំមុំអត់អីទេណាជួបម្ដងម្កាអត់អីដល់លឺដដែលដដែលដដែលដដែលយើងអត់ដែល clear វាដូចដូចស្នឹមនេះវាដោះម្ដងតិចម្ដងតិចច្រេះវាដោះម្ដងតិចម្ដងតិចយើងអត់ដែល clear វាទេយើងសំអាការអន់ចិត្តនឹងទុកម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចយូរយូរជ្រីស៊ីដែកទាំងអស់ដូចចិត្តនឹងដល់ពេល អារឿងយើងមិនចូលចិត្តនោះវាកើតតិចតិចតិចតិចតិចយើងអាចដែល clean ឲ្យ clear វាចេញណា clean វាចេញទៅទីបំផុតទៅយើងខ្លាយទៅជាស្អប់ទៅជាលេងចង់ឃើញមុខធុញដឹងរស់នៅមួយគ្នាមិនហ៎ដោយសារអីមិនមែនវាមកទាំងអស់អញ្ចឹងទេវាសំដងតិចដឹងតិចដឹងតិចដឹងតិចតែយើងមិនដឹង តែគណៈដែលយើងខឹងក្រោតហ្នឹងយើងអត់ដឹងថាអានុងហើយហ្នឹងអានុងហើយ ដែលអឺវាសន្សំឲ្យទៅកើត stress កើត depression កើតអីអីហ្នឹងអាកំហឹងបន្តិចបន្តិចរាល់ថ្ងៃហ្នឹងពួកមនុស្សយើងមិនមែនព្រឹបមកបាក់ទឹកចិត្តភ្លាមហ្មងអត់ទេមកពីសន្សំបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចចិត្តនឹងវាមានរបួសបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចហ្នឹងដល់ចឹងវា ដល់ពេលវាមេរោគវាคลายទៅជាឧបនិស្ស័យកណ្ណាមិនយល់ទេចិត្តនេះហ្នឹងអញ្ចឹងមិនឲ្យរៀនថាមានមេរៀនតាមេរៀនមានមិនមកនិយាយហ្នឹងគ្រាន់តែដូច លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅរៀនហើយរៀនកុំរៀនដើម្បីពុទ្ធសាសនារៀនដើម្បីនរណាថារៀនដើម្បីរំដោះទុក្ខខ្លួនឯងនោះរៀនដើម្បីឲ្យជីវិតនឹងភ្លឺស្វាងខ្លួនឯងនោះ នៅពេលភ្លឺស្វាងហើយស្បើយពីទុកហើយយើងអាចជួយដល់អ្នកដទៃបានទៀតនឹងសូមបញ្ចប់ពាក្យថាខ្ញុំរៀនដើម្បីពុទ្ធសាសនាខ្ញុំខំដើម្បីពុទ្ធសាសនាណូអត់ទេដូចស្មាររាល់ថ្ងៃខំពយលខំអីហ្នឹងក៏មិនមែនរឿងទៅជួយពុទ្ធសាសនាស្អីទេពុទ្ធសាសនាអត់មានឈ្មោះអីទេហ្នឹងខំក៏ដើម្បីតែរឿងកុសលខ្លួនឯងដែរគិតថាធ្វើទៅវាមានប្រយោជន៍ដល់គេទៅចេះខំធ្វើទៅតែស្មារនឹងគ្មានកំណងថាអូ ទៅតាំងពុទ្ធសាសនាទុកជាអមតៈអីណាណីខ្មែរអត់មានបំណងអញ្ចឹងឯងនិយាយសម្រាប់តអ្នកមានឧបនិស្ស័យបានប៉ុណ្ណាយកប៉ុណ្ណឹងព្រោះតួពុទ្ធសាសនាមិនមែនតួប្រកួតប្រជែងគ្នាទេអត់មែនទេគ្មានតែមានមោទនភាពថាអូឥឡូវគេចូលពុទ្ធសាសនាច្រើនណាបនមនុស្សច្រើនណាស់ទៅវត្តអាមានរំភើបអីរឿងហ្នឹងឯងអានៅមានរំភើបតែមួយមុខគាត់គឺមនុស្សយល់ធម៌អត់តែកាលណាមាន មនុស្សយល់ធ្លាប់កើតទុក្ខ ធ្លាប់ចង់សម្លាប់ខ្លួនរហូតយល់ទៅក៏អឺធ្វើឲ្យជីវិតរឿងមមលឺអញ្ចឹងអញ្ចឹងបានបានសុបាយចិត្តតែម្នាក់ក៏សុបាយចិត្តដែរចំនួនច្រើនលោក1000អង្គរាប់បាតមនុស្ស10000នាក់ទៅចូលបនឲ្យអាត្មាសុបាយចិត្តអត់ទេឃើញទៅធុញវិញវាសង្វេកទៅវិញទៅទៅអត់យល់អាត្មាសង្វេកទៅវិញហ្នឹងហើយអញ្ចឹង តួ stress ហ្នឹងគឺមកពី ចំណងរបស់យើងក្នុងធម៌ហៅថាតណ្ហារបស់យើងទេឧទាហរណ៍ថាអឺយើងជួយគេចុះណាយើងជួយគេគណៈជួយគេវាជាកុសលហើយក៏ប៉ុន្តែវាបង្កប់ដោយអំណាចតណ្ហាដែរយ៉ាងហើយក៏ចង់ឲ្យគេដឹងណានេះអាតួចង់ឲ្យគេដឹងហ្នឹងណានេះលិនតាចិត្ត លំបាកទូនមានណាថាហ្នឹងហើយតែកាលណាយើងយើងមិនយល់គ្មានអីទៅទូនមានវាបានទេសូម្បីតែយើងចង់បង្ហាត់តម្រៃបង្ហាត់គោបង្រៀបគោដើម្បីទឹមហ្នឹងវាទល់ចេះវិធី សំខាន់ចេះវិធីគោមានពិបាកបង្ហាត់ណាប៉ិនបើយើងអត់ចេះសាកទៅចាប់វាមកវាវត្ត ចិត្តដូចគ្នា យើងអត់ស្គាល់វាអត់ស្គាល់ចំណៃរបស់វាអត់ស្គាល់ដំណើររបស់វា យើងអត់រៀនឲ្យយល់ពីវាយើងទៅអប់រំវាមិនខ្លាំងណាស់អានោះចិត្តនឹងខ្លាំងជាងគោជាងកបីជាងស្អីទាំងអស់ហ្នឹងហើយអញ្ចឹងបានព្រះអង្គត្រាស់ថាបុគ្គលឈ្នះសង្គ្រាមអស់1000សង្គ្រាមក៏ដោយក៏មិនឈ្មោះថាជាការឈ្នះដ៏ប្រសើរដែរតែបុគ្គលឈ្នះចិត្តខ្លួនឯងម្នាក់បានទើបជាការឈ្នះដ៏ប្រសើរអញ្ចឹងណាហ្នឹងហើយ ចឹងតួ stress ហ្នឹងវាកើតពីតណ្ហាទេអញ្ចឹងទី1ថាតួ stress គឺតួតោសៈមូលចិត្តហើយហេតុគៀករបស់វាដែលនាំឲ្យកើតតោសៈមូលចិត្តហ្នឹងគឺលោភៈមូលចិត្តគឺតួតណ្ហាយើងប្រាថ្នាយ៉ាងនេះប្រាថ្នាយ៉ាងនោះរហូតដល់យើងជួយនរណាម្នាក់ដល់គេអត់ដឹងគុណទៅថាខ្ញុំគ្មាន ចង់បានអីប៉ុន្តែកុំឲ្យវាពេកពេក ឲ្យវាដឹងថាណាអ្នកជួយផងអាហ្នឹងស្អីគេតណ្ហាតណ្ហាហ្នឹងគឺយើងចង់ឲ្យម្នាក់ហ្នឹងកុំអញ្ចឹងយើងចង់កុំឲ្យអញ្ចឹងឃើញទេជាបើ software របស់គាត់ផលិតមកអញ្ចឹង software ល្មិលគុណអញ្ចឹងឲ្យចេញជាអ្នកដឹងគុណមិនកើតព្រោះ software ខាងក្នុងរបស់គាត់ហ្នឹងគឺធាតល្មិលគុណហើយដល់យើងខឹងអានេះល្មិលគុណណាអត់ដឹងគុណអនន្តអីសោះហឹម អានេះដូចដល់ក្នុងហ្នឹងមានរបស់ប្អូនចាំបាច់ទៅវាចេញតែរបស់ស្អុយយើងចង់ឲ្យបានក៏របស់ក្អូបមិនវាអត់តាមចិត្តរបស់យើងទេបើក្នុងហ្នឹងជារបស់ស្អុយតែវាចេញមកស្អុយហើយដល់យើងចង់ឲ្យក្អូបគឺបញ្ហាបញ្ហាយើងអត់យល់ឃើញទេសរុបមកហេតុអីបានចង់អញ្ចឹងថាមកពីអត់យល់ហ្នឹងឯតួមោហៈឃើញមកកាផ្លេរបស់វាតួ stress តួពិបាកគឺតួស័ក្តិ តែអាស្អីដែលបកៀកបកាត់ឲ្យតោសៈ stress នឹងវាកើតឡើង គឺតណ្ហារបស់យើងណាចំណងរបស់យើង ជា desire របស់យើងថារបស់យើងអញ្ចឹងណាដោយសន្មត់ហើយមិនបានអា desire កើតឡើង ថាមកពីមានមោហៈអវិជ្ជាមកពីអត់ដឹង បានជាយើងចង់ចេះចង់ចោះចង់ចេះចង់ចោះហ្នឹងណាថាមកពីអត់ដឹង បើដឹងលែងណា ឧទាហរណ៍មួយអឺញោមម្នាក់គាត់ធ្លាប់ជ្រះថ្លានឹងលោកគ្រូម្នាក់មកសុំមិននិយាយឈ្មោះចុះណាអូអាក៏មិនថាគាត់អាក្រក់អីទេរហូតដល់គាត់គាត់គិតថា ដូចព្រះអរិយបុគ្គលចឹងគាត់គោរពគាត់គោរពខ្លាំងណាដូចអរិយបុគ្គលចឹងគាត់លះបង់ស្អីស្អីជឿជាក់អញ្ចឹងហ្នឹង ចាត់ទុកថាដូចអរិយបុគ្គលអញ្ចឹងដល់ពេលនៅគៀកយូយូយូយូយូយូទៅឃើញអាការៈមិនទំនងមកគាត់ shock ហ្មងណាគាត់ shock ហីមិនអញ្ចឹងពីមុនមិនអញ្ចឹងឥឡូវមិនអញ្ចឹងគាត់ខកចិត្តគាត់ខកចិត្តប៉ុន្តែគាត់ជាអ្នកបយលធោបយលអាអីឲ្យយល់ពីមុនជ្រះថ្លាបានមកកកោកហ្នឹងប៉ុន្តែពេលចេញវិកាយវិការមកវាខុសពីអ្វីដែលគាត់គិតដូច្នេះគាត់គាត់ខូចចិត្តខូចចិត្តមកប្រាប់អាត្មា ហ្នឹងមកប្រាប់អាត្មាថាវិញចេញចេញចេះពីមុនមិនអញ្ចឹងទេដល់យូរយូរទៅជាអញ្ចឹងមិនមិនអញ្ចឹងមិនអញ្ចឹងអ្នកនិយាយទោះប្រាប់គេមិនអញ្ចឹងមិនអញ្ចឹងមិនអញ្ចឹងគាត់ជឿជាក់ថារហូតដល់គាត់គិតថាជាអនាគាអីនោះណាគាត់មកនិយាយប្រាប់អាត្មាហ្នឹងគិតថាបានអាត្មាហ្នឹងគ្រប់ត្រូលគ្រប់ត្រូលគំនិតខឹងរបស់គាត់ណាបានអាត្មាបញ្យលគាត់ញោមអាត្មាលើកឧទាហរណ៍ឲ្យញោមស្ដាប់ ឧទាហរណ៍ថាកំប៉ុងមួយកំប៉ុងហ្នឹងមានលាមកពេញនៅក្នុងហ្នឹងក៏ប៉ុន្តែក្របវិចិត្រក្របហ្នឹងចិត្តល្អផ្លាក់ក៏ល្អណាគម្របក៏ល្អយើងសន្មត់ភ្លាមថា បើពីក្រៅល្អអញ្ចឹងខាងក្នុងក៏វាល្អដែរយើងសន្មត់អញ្ចឹង យើងសន្មត់អញ្ចឹងហ្មងណាបើខាងក្រៅល្អខាងក្នុងក៏វាល្អដែរយើងក៏ស្រឡាញ់បកិបកិតចាប់វាលេងប្រវល់ចុះប្រវល់ឡើងស្រាប់ហៀអាចចេញមកឧទាហរណ៍ហើយយើងក៏ខឹងត្រឡប់តតងយីអាកំប៉ុង នេះក្បត់អញតាអញខំគិតថាវាល្អពីមុនវាមិនឃើញលមួកស្អុយចេញមកអញ្ចឹងទេឥឡូវមិនក៏វាក្បត់អញអញ្ចឹងមិនក៏វាក្បត់អញអញ្ចឹង មិនក៏វាមិនល្អដូចមុនទៀតមិនក៏ចេញអាចមកអញ្ចឹងមនុស្សនឹងមិនទោសរបស់យើងអ្នកអ្នកសន្មត់ទៅលើរបស់នឹងឬក៏របស់នឹងវាអញ្ចឹងស្រាប់ហើយយើងស្គាល់មិនច្បាស់គាត់គិតទៅទេអញ្ចឹងមែនថានឹងត្រូវទេញោមអ្វីដែលញោមឃើញនោះអានឹងមិនពិតទេ appearance ខាងក្រៅ តែដល់ចេញមកមានទោសៈមាន លោភៈមានស្អីស្អីចេញមកអានឹងជារបស់ពិតដែលចេញមកគាត់មិនក្បត់យើងឡើយតែសភាពពិតរបស់គាត់តែប៉ុណ្ណឹងតែយើងមើលអត់ដឹងហើយយើងចង់ឲ្យវាកោបមិនកើតបើខាងក្នុងវាស្អុយស្រាប់ឃើញទេស៊ីយល់ទេចឹងហើយបានមនុស្សខកចិត្តគ្មានរឿងខកចិត្តអីជាងអារឿងស្មានខុសហ្នឹងទេស្មានខុស អត់យល់ពីកិលេសរបស់សត្វលោកស្មានចេះលើកអូលើកសើព្រះអរិយអីអស់ហើយសគ្រប់អ្នកណាហ្នឹងដល់ថ្ងៃក្រោយខូចចិត្តខកចិត្តទៅដោយសារអីដោយសារយើងសង្ឃឹមថាវាចេះចេះចេះចេះថាគេប៉ុណ្ណាវាប៉ុណ្ណឹងគេមិនមែនយើងយើងក៏មិនមែនគេដែរដល់យើងខូចចិត្តថាមិនមកមិនមកពីគេទេថាមិនទេ គេតែប៉ុណ្ណឹងតា ប៉ុន្តែការពិតរបស់គេយើងមើលវាអត់ឃើញដល់ហើយយើងចង់ឲ្យគេទៅអញ្ចោដូចយើងគិតតួចង់របស់យើងទេដែលយើងខឹងហ្នឹងឃើញទេបើយើងយល់តែបន្តិចថាអធម្មតា មនុស្សមានកិលេសតែប៉ុណ្ណឹងព្រមតែប៉ុណ្ណឹងមកនឹងយល់តែយល់លែងចង់លែងចង់លែងខឹងស៊ីសរុបមកគឺការយល់ស្អីក៏ដោយ ការយល់ដឹងនឹងកាន់តែចម្រើនផ្លូវចិត្តនឹងក៏កាន់តែស្រឡះដែរពាក្យយល់នឹងមិនមែនយល់ទៅមើល trick វាមើលវាធ្វើ trick មិន trick មិន trick មិនមិន trick របស់វាទេអាទៅមើល trick របស់គេនឹងកាន់តែក្តៅចិត្តទេ តែឃើញដល់តួកិលេសឃើញទេឃើញដល់តួកិលេសទាំងកិលេសក្នុងចិត្តយើង ទាំងកិលេសក្នុងចិត្តអ្នកដទៃវាមានអីខុសពីអកុសលចិត្ត12នោះវាអត់មានចម្លែក អញ្ចឹងហើយបានមនុស្សដាក់វេទិកាជេរគ្នាអានេះថោកទាប អានោះវិញចេះនេះថ្មអង្គុយទៅសង្វេកមិនស្គាល់ថោកទាបនឹងស្អីគេផងហ្នឹងតួថោកទាបហ្នឹងគឺហៃណាធម្មាមិនមែនបុគ្គលធម្មាទេហៃណាធម្មាធัวថោកទាបអញ្ចឹង software ថោកទាបវាកើតក្នុងសន្តានបុគ្គលណាវាធ្វើឲ្យបុគ្គលនឹងអញ្ចឹងក្នុងຫມិច្ចវាចេញមកអញ្ចឹងឃើញទេហ្នឹងហើយ ហើយលើអាត្មាប្រាប់វិធីងាយងាយថា ដែលយើង stress ច្រើនហ្នឹងហើយយើងជាអ្នកកាន់ពុទ្ធសាសនា ហើយយើង stress ច្រើនពិបាកច្រើនទោះបីធ្វើបុណ្យច្រើនប៉ុណ្ណាក៏នៅតែពិបាកចិត្តក៏នៅតែអីហ្នឹងណាមកពីយើងធ្វើអត់ត្រូវធ្វើបុណ្យអត់ត្រូវទេរាល់ថ្ងៃហ្នឹងធ្វើអត់ត្រូវទេបើយើងធ្វើបុណ្យត្រូវឡើងពិបាកចិត្តអញ្ចឹងស្មាអាចនិយាយបានថាបើបើសួរថា អឺធ្វើម៉េចដើម្បីឲ្យបាត់ stress ធ្វើម៉េចឲ្យបាត់ពិបាកចិត្តចម្លើយខ្លីថាធ្វើបន់ទៅប៉ុនកុំតន់ច្រឡំណាកុំយករូបភាពណាកុំយករូបភាពពិធីឬក៏បួងសួងឬក៏អស់លុយប្រមាណឬក៏អីកុំកុំទៅយកអាហ្នឹងហ្នឹងហើយកុំកុំទៅរអឺ ពិធីនឹងត្រូវអស់ម៉ានកុំយកពាក្យអាត្មាថាចាំពាក្យអាត្មាថា ដើម្បីឲ្យបាត់ stress ដើម្បីឲ្យ stress នឹងវាសាបសូន្យទៅ ការពិបាកចិត្តនឹងសាបសូន្យទៅធ្វើបុណ្យទៅចម្រើនកុសលទៅឬក៏ធ្វើបុណ្យទៅ នេះចម្លើយ ខ្លីតែមានន័យជ្រៅកុំយកអឺរូបភាពខាងក្រៅអញ្ចឹងទៅយល់ពីប៉ុនទៀត ស្អីគេបុណ្យយើងអាចប្រើពាក្យកុសលជំនួសបានជំនួសបានណាជំនួសបាន ពាក្យថាបុណ្យហ្នឹងប្រើកុសលជំនួសបាន គឺតួកុសលចិត្តហ្នឹងហ្មង ហើយតួបុណ្យឬក៏តួកុសលហ្នឹងអត់ចេះកើតទុកឯក្នុងហ្នឹងឲ្យតែបុណ្យកើតគឺអស់ stress ហ្មងឲ្យតែបុណ្យកើតអស់ stress កុសលកើតអស់ stress អត់មាន stress នៅក្នុងកុសលទេតួកុសលអត់ stress អញ្ចឹងមិនមិននិយាយថា បើយើងធ្វើបុណ្យរាល់ថ្ងៃដែលថាខំណាស់ទៅវត្តនេះផង ទៅវត្តនោះផងទៅវត្តនេះផង ទៅវត្តនោះផងថាជាការធ្វើបុណ្យហ្នឹងណាប្រកាសជាយើងលែង stress ហើយចិត្តនឹងសុខហើយចិត្តនឹងអឺមិនមិនបាក់មិនអឺថប់ មិនពិបាកមិនចង្អៀតមិនចង្អល់អត់មានទឹះអត់មានទាស់ជាមួយនរណាទេណាបើសិនជាកុសលចិត្តកើតពីព្រោះអីព្រោះតួកុសលវេទនាហៅថាវេទនាការសោយអារម្មណ៍ក្នុងកុសលហ្នឹងគ្រប់កុសលទាំងអស់ហ្នឹងមានវេទនាតែពីរឯងគឺសោមនស្សរីករាយ ភាពរីករាយហើយនឹងឧបេក្ខាតួកុសលមានវេទនាតែពីរហ្នឹងឯង ហ្នឹងហើយព្រោះតួពិបាកចិត្តនៅក្នុងទុក្ខវេទនា ហើយទុក្ខវេទនាកើតនៅក្នុងពួកកាយវិញ្ញាណអាហ្នឹងយើងមិនបាច់រាប់ទេគឺតោសៈមូលចិត្តពីរហ្នឹងឯងដែលបាក់ចិត្តបាក់ចិត្តបាក់ចិត្តហ្នឹងគឺតោមនោសវេទនាណាវេទនា ដែលកើតតាមផ្លូវចិត្ត3ហ្នឹងគឺមានសោមនោណាសោមនោ pleasure pleasure ភាពរីករាយហ្នឹង អឺហើយនឹងឧបេក្ខា different feeling indifferent indifferent គេប្រើពាក្យ indifferent feeling ហើយនឹងតោមណោះភាពពិបាកទៅតោះតោមណោះនឹងឯងអញ្ចឹងយើងទៅមើលនៅក្នុងតួប៉ុនមើលមានពិបាក ចិត្តក្នុងនឹងឯងតួប៉ុន software ប៉ុនណា អត់មានទេជាមិនបើយើងធ្វើប៉ុនច្រើនទៅតូចតបាក់ចិត្តថាធ្វើវាអត់ត្រូវប៉ុនអត់បានកើតទេកើតតែពិធីអញ្ចឹងណាយើងកើតតែពិធីកើតតែរបៀបហើយបង្កើតហេតុដំណំឲ្យកើតទៅតែយើងធ្វើពិធីយើងសុំហ្នឹងសុំតណ្ហាទៀតឃើញទេ ធ្វើអញ្ចេបំណងថា ដើម្បីឲ្យបានសុខដល់វាអត់បានកើតទុកទៀតឃើញមានតែទុកហើយនឹងកើតដំណំឲ្យកើតទុកនៅរាល់ពិធីទាំងឡាយឧទាហរណ៍ធ្វើធីពិធីឧទាហរណ៍ធ្វើកឋិនមកចាយើងធ្វើធំណាស់យើងហៅថាធ្វើធំណាស់អញ្ចឹងត្រូវមានមហូបច្រើនតុកច្រើនរោងច្រើនដល់ធ្វើធ្វើទៅភ្លៀងដល់ភ្លៀងកើតទុកអូមហូបសល់ហ្នឹង អត់រួចខ្លួនទេតាមមើលព្រោះចង់ឲ្យគេមកហ្នឹងមិនមែនចង់ឲ្យគេនឹងចម្រើនកុសលទេមិនពេលដល់ច្រើនហ្នឹងគឺអឺចង់បានភ្ញៀវច្រើនដើម្បីបានលុយច្រើនទោះបីជាលុយហ្នឹងមិន បានមកយកសម្រាប់ខ្លួនឯងយកទៅកសាងវត្តអីក៏ពិតមែនក៏ប៉ុន្តែឃើញឃើញមិនមែនតួប៉ុនទេតួចង់បានហើយលោតែភ្លៀងមកនឹងព្រួយបារម្ភហ្មង ព្រោះអីវាមិនមែនជាទូអនុគ្រោះតែភ្ញៀវអត់មកហ្នឹងអត់បានលុយឃើញពិបាកកើតទុកទៀតទៅដាំចក្រីបច្រាស់ជើងផង ទៅពយួរក៏ត្រង់ប្រហុកនោះផងអីចឹងទៅអញ្ចឹងមិនថ្ងៃមុនឃើញពីណាទេហៅការឲ្យអត់មានភ្ញៀវទៅចេញវីដេអូជេជេអ្នកអត់ទៅអឺ ស៊ីកានឹងខ្លាចងាប់អីមេះអីអញ្ចឹងអញ្ចឹងយើងឃើញបេះដូងថាតើហៅទៅដោយការរាប់អានឬក៏ហៅចង់បានលុយគេណាយើងធ្វើពិធីធំធ្វើអីអីហ្នឹងសួរថាហៅគេទៅហ្នឹងទៅដោយការរាប់អានមែនណាហៅគេដោយការរាប់អានមែនណាដល់គេអត់ទៅគេខ្លាចកូវីដ -19 បើចិត្តហ្នឹងវាអនុគ្រោះគេមែនយើងយល់ហេតុតែគ្នា ខ្លាចគ្នាមិនមក ហើយខាតក៏ខាតទៅចុះកែលោមមកវាមានបញ្ហាឆ្លងអីចេះចុះនាំទៅពិបាកឃើញណាហ្នឹងកុសលមែនតើហើយនេះដល់គេមកខាតចេញវីដេអូជេឯងខ្លាចងាប់ម៉េះពួកអាខ្លាចងាប់អីអីនេះការរងការឲ្យស្ងាត់ជ្រៀកគ្មានពីណាហ៊ានមកឃើញវាមិនមែនណារាល់ថ្ងៃវាមានពិធីប្រឡំច្រើនណានឹងហើយយើងមើលមេគាដែលដែលងាយបំផុតហ្នឹងគឺការធ្វើធ្វើកុសលនឹងឯងឲ្យទៅកុសលកើត មើលកុសលទី1មកបរៀនទឹមថ្ងៃសៅរ៍នេះកុសលទី1ដួងទី1មកសមនោសៈសហកតាំងញាណសម្បយុត្តតាំងអសង្ខារិកាំងគេណាមហាកុសលចិត្តហ្នឹងកើតឡើង ប្រកបដោយបញ្ញាការយល់ត្រូវការដឹងត្រូវហើយសบายចិត្តរីករាយមានកម្លាំងខ្លាំងដោយខ្លួនឯងពិចារណាឃើញដោយខ្លួនឯងសេចក្តីល្អហ្នឹងក៏សบายចិត្តនឹងធ្វើល្អគិតល្អដោយខ្លួនឯង គ្រប់គ្រាគ្រប់ពេលវេលាមិនមែនតែពេលណាមួយទេពេលនឹងក៏ដោយហ្នឹងពេលនឹងក៏ដោយអឺដួងទី2ទី3រហូតដល់ទី8ហ្នឹងដួងទី1ដល់ទី4ជា70បាយមហាកុសលតួបុណ្យហ្នឹង ពីដួងទី1ដល់ទី4គឺជាចិត្តសប្បាយជាចិត្តរីករាយអត់មាន stress នៅក្នុងហ្នឹងទៅមើលធូរ stress នៅក្នុងកុសលនៅក្នុងបុណ្យហ្នឹងអត់មានទេអត់ពីទី5ដល់ទី8រាប់ដល់ពេខា indifferent feeling គឺចិត្តហ្នឹងធម្មតា ធម្មតាធម្មតាធម្មតាពងើយពងើយឃើញអត់ stress អត់កើតទុកអត់ពិបាកចិត្តទេឲ្យតែកុសលកើតចឹងតួកុសលត្រូវមើលដល់ចិត្តកុំមើលពិធី តែមិនមែនបានន័យថាចង់ទៅបំបត្តិកម្មវិធីគេទេបើគេធ្វើត្រូវណាធ្វើត្រូវប្រមូលបងប្អូនជួបជុំបងប្អូនដើម្បីបានជួបគ្នា សន្តានាធัวទៅរីកចម្រើនការយល់ដឹងចេះចោះចែកទៀនចែកអីអាហ្នឹងរឿងល្អមិនមិនទៅបំបត្តិទេប៉ុន្តែអឺកុំឲ្យតែយើងថាលើពាក្យមកថាបើចង់បាត់ stress ចម្រើនបុណ្យកុសលទៅហ្នឹងធ្វើបុណ្យកុសលទៅបានលុយណាទៅធ្វើបុណ្យថាអត់អស់លុយទេឲ្យតែយល់ត្រូវ នឹងអញ្ចឹងហើយសរុបមកហើយវិធីបំបត្តិ stress ហ្នឹងមានគោល3សំខាន់ទី1មិនធ្វើបាបណាសពបាបាសៈអករណងពាក្យនោះសាមញ្ញប៉ុន្តែមានឥទ្ធិពលខ្លាំងណាស់ឲ្យតែយើងយល់ដល់តែយើងយល់អត់ដល់ពួកអីតើកាលណាយើងនៅតែធ្វើអំពើខុសដដែលដដែលដដែលយើងបង្កើតបញ្ហាឲ្យខ្លួនឯងឃើញទេខុសច្បាប់ខុសទម្លាប់ខុសសិលធម៌ខុសស្អីទាំងអស់ហ្នឹង ដែលយើងធ្វើអំពើខុសខុសហ្នឹងទោះបីគេមិនដឹងទោះបីអីវាវានាំឲ្យភ័យឲ្យព្រួយខ្លួនឯងហ្នឹងហ្នឹងណាដែលដែលជាអំពើខុសហ្នឹងពិចារណាឃើញថាខុសហ្នឹងឈប់ធ្វើអាហ្នឹងអាហ្នឹងកាត់បន្ថយ stress ហើយទី1គេណាកាត់ប្រកបពិបាកចិត្តកាត់បន្ថយភ័យកាត់បន្ថយកំហុសស្អីដែលខុសហ្នឹងគឺកាត់បន្ថយកាត់បន្ថយរហូតដល់ឈប់ហ្នឹងទី2ធ្វើកុសលធ្វើកុសលហ្នឹងគឺបង្កើនចិត្ត ចិត្តសុខនឹងឯងពាក្យធ្វើកុសលនឹងគឺ បង្កើតចិត្តសុខនឹងឯងព្រោះព្រោះតួកុសលនឹងតួកុសលនឹងមាន feeling តែពីរឯងគឺតួសោមនស្សហើយនិងឧបេក្ខាគេណាអត់មានតួ stress នៅក្នុងហ្នឹងដែរអឺប៉ុន្តែអាហ្នឹងវាជាអត្តនដាច់បានចំណុចចុងក្រោយសម្អាតចិត្តហ្នឹងឲ្យអស់តួកិលេសទៅទៀត ទួលសៅម៉ងផ្លូវចិត្តនឹងទៀតអស់ពូជ stress លីងហ្នឹងហើយនឹងមេគាខ្លីៗសរុបមកយើងធ្លាប់លឺហើយតែយើងធ្វើអត់ត្រូវអញ្ចឹងអ្នកមានបុណ្យពិតប្រាកដជាអ្នក មានសេចក្តីសុខដោយបេដកលេខដូចជា49អញ្ចឹង40បើមិន47 49ណាតែស្មានលើកមកងេកមិញងេកសក្ងៃសៅដែលព្រះអង្គត្រាស់ថា មេភិក្ខវេបញ្ញាណង្ភេយដ្ឋៈសុខាសេតាំងអធិវចនังយតិទាំងបញ្ញាណังមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយកុំខ្លាចបនឡើយ ពីព្រោះបនគឺជាឈ្មោះនៃសេចក្តីសុខឃើញទេណាបើមិនចាំអីច្រើនថាធ្វើម៉េចដើម្បីបាត់ stress ថាធ្វើបនទៅតែមិនមែនធ្វើបនដូចអ្នកទាំងឡាយធ្លាប់ធ្វើនោះទេ ត្រូវយល់ពីបុណ្យហ្នឹងឲ្យច្បាស់ថ្មដាក់នាឡិការោថា1ម៉ោងឈប់ឥឡូវហ្នឹងនាឡិកាបានឲ្យសញ្ញាហើយសូមបញ្ចប់ត្រឹមប៉ុណ្ណេះបន្តទៅទៀតទេ នៅទីនេះម៉ោង10គួតគ្រប់ពេលវេលា it's 10 sharp now សូមចម្រើនពរលាត្រឹមប៉ុណ្ណេះមានពេលវេលាអាត្មាចេះតែបញ្យលបន្តបន្តទៅទៀត ហ្នឹងហើយរាត្រីសួស្តីបងចម្រើនពរលាណាមានតែអ្នកបានរៀនអញ្ចឹងបានដឹងថាធម៌ហ្នឹងមាន ប្រយោជន៍អីអ្នកកំពុងតោះហ្នឹងក៏មិនតាន់ភ្លក់រសជាតិទេបើគាត់ស្ដាប់ស្ដាប់រសសបកសបករសអាកាកានឹងអ្នកខ្លាំងស្ដាប់ថ្មរាប់ឡើងរាប់ពាន់ម៉ោង គាត់ស្ដាប់អត់បានកន្លែងល្អគាត់ស្ដាប់យល់ថាចំណុចតើអាណិតគួរអាណិតថាអនៅក្នុងឃុំហ្នឹងវាមានអាកាកផងវាមាន ទឹកតផ្អែមផងប៉ុន្តែគាត់មនុស្សអត់សំណាងទៅដល់បានតែអាកាកអាស្អីដែលគេបោះចោលហ្នឹងណាអាទឹកផ្អែមនោះវាយកអត់បានមនុស្សអត់សំណាងទេឬក៏ដូចក្នុងអំពៅហ្នឹងវាមាន ទឹកអំពៅដ៏ផ្អែមឆ្ងាញ់ប៉ុន្តែគាត់ព្យាយាមគៀបដែរអានេះគៀបហើយ គៀបយកទឹកចោលយកតកាមុតពាចេះថាมันឆ្ងាញ់ទេมันឆ្ងាញ់ទេគេស្ដាប់យកន័យយកអត្តន័យស្អីដែលអឺអឺដែលអាត្មាផ្ដល់ឲ្យនេះអ្នកដែលគេស្ដាប់យកនោះក៏គេបានដូចគេបានទឹកអំពៅចឹងហើយអាណាកកគេបោះចោលអស់ហើយនឹងមនុស្សគេឆ្លាតនឹងហើយដល់មនុស្សសម្លឹងទោសគិតថាប៉ះអញប៉ះអីហ្នឹងអត់ទេព្រោះកញ្ច្រែងរបស់លោកវាធ្លុះគូតនោះ ចឹងត្រង់ទៅបានតកាអាទឹកហូរចោលអស់ខ្ញុំកណាសុំសួរគ្រូមួយពាក្យប៉ុនទៅ នឹងពាក្យដែលធ្លាប់បានលើញឹកញាប់មកថាអ្នកស្លាប់ទៅផុតទុកវាអាចផុតគឺផុតទុករាល់ថ្ងៃហ្នឹងទុកសម្រាប់ជីវិតហ្នឹងវាអត់មានអីសម្រាប់ជីវិត ជាបុគ្គលកហ្នឹងឧទាហរណ៍ថាឈ្មោះសំឬក៏ឈ្មោះសម្បត្តិឬក៏ឈ្មោះចរិយាហ្នឹងដែលគាត់រស់នៅនឹងពិបាកពិបាករហូតដល់ស្លាប់ទៅ គ្រួសារនៅពិបាកខាងក្រោយទៀតហើយក៏និយាយថាគាត់រួចផុតទុកហើយនិយាយហ្នឹងត្រូវទុកអីគឺទុកពិបាកមួយអ្នកខាងក្រោយហ្នឹងវាលែងមានក៏ប៉ុន្តែដំណើរសង្សារវដ្តដែលត្រូវបដិសន្ធិថ្មីវានឹងពិបាកថ្មីទៀតនឹងថ្មីទៀតប៉ុន្តែរួចហ្នឹងរួចសម្រាប់ជាតិហ្នឹងហ្នឹងហើយយើងក៏ចឹងដែរឥឡូវយើងពិបាកអីតែពេលយើងស្លាប់យើងលែងពិបាកអីមួយអ្នកក្រោយអ្នកក្រោយអ្នកយំដែរយើងអ្នកស្លាប់មានយំអីតែបើកម្មវានៅមាន ទៅបដិសន្ធិជាតិថ្មីវាត្រូវរឿងជាតិថ្មីទៀតដូចយើងជាតិនេះអញ្ចឹងយើងមានទុបាក់មួយជាតិមុនណាទុបីជាតិមុនធ្លាប់ធ្លាក់នរកក៏យើងឈប់បាក់ដែរអញ្ចឹងយើងអាចនិយាយបានថាអាជាតិមុនធ្លាក់នរករបស់យើងនៅពេលយើងងាប់ពីនរកហ្នឹងមកយើងថាអូរួចផុតទុកឯងគឺរួចផុតពីអាទុកក្នុងនរកហ្នឹងប៉ុន្តែមកកើតជាមនុស្សមានទុកជាមនុស្សទៀតហ្នឹងហើយយើងរស់នៅជាមួយនឹងជីវិតបច្ចុប្បន្នដល់រហូតហ្នឹង present moment រហូតហ្នឹងយើងមានរស់នៅជាមួយខណ្ឌធាតអាយតនៈកន្លងទៅណា ខន្ធធានអាយតនៈដែលមិនតាន់មកដល់ដែលហៅថាអនាគតហ្នឹងក៏អត់តាន់មកដល់យើងអត់មានរស់មួយអនាគតទេយើងក៏អត់មានរស់ជាមួយនឹងបច្ចអតីតដែរយើងរស់នៅជាមួយនឹងស្អីដែលថ្មីរហូតហ្នឹងនៅពេលយើងស្លាប់ពីអាហ្នឹងទៅរាងកាយនេះឡើងឈឺគេនេះផុតទុកនឹងមួយប៉ុន្តែបើកម្មវិបដិសន្ធិឲ្យមានរូបថ្មីវាឈឺទៀតដូចឥឡូវដូចអាត្មាចឹងអាត្មាឥឡូវអាត្មាមកនៅនៅអូស្ត្រាលីនេះ កាអាត្មានៅនោះអាត្មាមានរឿងដោះស្រាយច្រើននៅនោះទៅមកដល់នេះអាត្មាមានរឿងដោះស្រាយនេះទៀតទៅប៉ុន្តែទុកម្បាក់នៅនោះអាហ្នឹងរឿងនៅនោះទៅអាត្មាមកនេះដោះស្រាយរឿងនេះទៀតអញ្ចឹងដូចគ្នាអញ្ចឹងឧទាហរណ៍អញ្ចឹងប៉ុន្តែអ្នកអ្នកដែលគាត់និយាយគាត់មិនយល់អញ្ចឹងទេគាត់ថាអូយបាក់ពេកស្លាប់ទៅរួចផុតទុកឬក៏និយាយថាគាត់ស្លាប់រួចផុតទុកហើយនៅតែយើងអានឹងត្រូវត្រូវត្រង់ថាអាទុកថ្ងៃហ្នឹងវាលែងមានដល់គាត់ទៀតហើយ គាត់នឹងខ្សែផ្សោយទុកថ្មីនៅក្នុងភពថ្មីតទៀតហ្នឹងហើយដូចរឿងរ៉ាវដែលយើងទុកមួយឧទាហរណ៍យើងលំបាកយើងថាអូឲ្យតែខ្ញុំជាពីអាហ្នឹងទៅពីជំងឺហ្នឹងទៅថ្វាយអីក៏ថ្វាយដែរដូចគិតថាឲ្យតែជាយើងលែងកើតទុកចឹងដល់ពេលជារោគហ្នឹងទៅយើងថារួចហើយអាទុកព្រោះឈឺហ្នឹងរួចហើយប៉ុនជីវិតនៅថ្មីមានរឿងមកកកទៀតឃើញទេវារួចតែអាហ្នឹង ជពាក់លុយគេអូយខ្ញុំតែសងលុយគេរួចផុតទុកហ្នឹងផុតទុកផុតទោសឲ្យតែប៉ុណ្្នឹងវាផុតតាហ្នឹងប៉ុន្តែជីវិតនៅទៀតទៅទៀតរឿងទៀតអឺប៉ាម៉ាក់ហុងហុងហុងម៉ៃសួរថាម្ដាយដែលបំបែកបំបាក់កូនតើមានទោសដែរទេអឺយើងត្រូវយល់ពីបំបែកបំបាក់នឹងទៀតជាងកាលគាត់ខណៈមានចេតនាមិនឲ្យជួបនឹងនរណាម្នាក់ ដែលគាត់ឃើញថា ការជួបនេះវាអត់ចម្រើនដល់កូនទេហើយក៏គាត់ព្យាយាមមិនឲ្យកូនជួបមែនតែដោយគំនិតល្អឯងមិនហៅថាបំបាច់បំបាក់ទេអាហ្នឹងបំបាច់បំបាក់វាទោះថាចំណែននឹងសេចក្តី សុខរបស់កូននេះមួយហើយនឹងបំពេញតណ្ហារបស់ខ្លួនឯងនេះមួយ អានឹងចាត់ទុកថា បំបាច់បំបាក់ឧទាហរណ៍ថាអឺចំណែននឹងសេចក្តីសុខរបស់កូនឧទាហរណ៍ថាកូន បានទៅនោះហ្នឹងក៏រស់នៅបានសុខសប្បាយប៉ុន្តែយើងខឹងកូន ខ្លាចកូនទៅរស់នៅមួយគ្នាវាមានជាងអញវាមើងងាយអញជាងបំបែកឯងកុំឲ្យនៅមួយគ្នាអមួយទៀតខឹងគ្រាន់តែវាមិនស្ដាប់អញអញជាម៉ែអញជាឪអានេះមិនពេញតណ្ហាខ្លួនឯងអញមិនឲ្យនៅមួយវាវាអត់មានគិតពីសុខទុក្ខរបស់កូនទេអាហ្នឹងជាការបំបែកបំបាក់ទី1ចំណែនសេចក្តីសុខរបស់កូន ទី2គឺមានអ្នកអញជាឪជាម៉ែហែងត្រូវតែស្ដាប់អញអាហ្នឹងមិនពេញតណ្ហារបស់ខ្លួនឯងហ្នឹងប៉ុន្តែប្រសិនបើ ដោយឧបេខាឧបេខាមានចេតបដោយណាព្រោះព្រមវិហាររបស់ពុកម្ដាយមាន4មេត្តាស្រឡាញ់កូនមុទិតាករុណានឹងអាណិតកូនពេលកូនមានទុក្ខមុទិតាត្រេកអរនឹងកូនបានសុខឧបេខាចេះប្រមាលមើល កូនរស់នៅបែបណាបានសុខបែបណាមិនបានសុខរៀបចំអនាគតឲ្យកូន សម្លឹងមើលចឹងឃើញកូនខ្សែបគប់មនុស្សមិនល្អហាមកូនអត់ឲ្យខ្សែបគប់មនុស្សមិនល្អយើងមើលទៅដូចមិនបែកបាក់ចឹងប៉ុនមិនមែនទេ ដូចពេទ្យហាមយើងកុំអោយប៉ះរបស់វាឆ្លងរោគចឹងត្រូវមើលពីចេតនាខាងក្នុងវាមិនមែនថាគ្រាន់តែការដែលមិនអោយជួបនរណាម្នាក់វាសិតតែជារឿងបែបបាវាទល់តែមានចិត្តក្នុងលក្ខណៈដូចខ្មែរនិយាយជាអកុសលចេញមកតែបើនៅក្នុងចិត្តអឺដែលមើលឃើញច្បាស់ថាដំណើរដោយកូនដើរហ្នឹងវាគ្រោះថ្នាក់អញ្ចឹងខំពយលខំណែនាំកូនកុំអោយខ្សែគប់មនុស្សនេះមនុស្សនោះវាជាអំពើល្អ ដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គមានរឿងក្នុងនុនដែលជាចដូនមួយប្អូនចដូនមួយព្រះអង្គនោះព្រះអង្គជានាងសិរិមហាមាយាហើយនិងពជាបតិកោតមីជាបងប្អូន បកើតជាបងប្អូន បកើតសិរិមហាមាយាដែលបងនឹងជាមេដារបស់ព្រះសម្មាសម្ពុទ្ធព្រះសមណគោដមនឹងអហើយពនាងសោយទីមង្គតទៅប្របាទសោតនៈនឹងអបិស័យជាមួយនាង ជាបតិកោតមីដែលជាប្អូននឹងអញ្ចឹងបាននួននឹងមកអញ្ចឹងនួននឹង ជាបងប្អូនបង្កើតឪពុកតែមួយម្ដាយជាពោះមួយអាហាក់ទៅដូចជាប្អូនបង្កើតអញ្ចឹងដែរនៅពេលដែលរៀបការព្រះអង្គទៅឆាន់គេមុនទៅទៅឆាន់ក្នុងពិធីអវិហៈវិវិហៈមង្គលហ្នឹង ហើយដល់ឆាន់ហើយទៅព្រះអង្គអត់យកបាតមកវិញទេនុនហ្នឹងក្នុងក្នុងពិធីមង្គលការហ្នឹងឯងជាមួយនាងជាអ្នកជនបទកល្យាណីហ្នឹងនាងហ្នឹងមិនដឹងឈ្មោះអីទេតែវាស្អាត ពេកកល្យាណីប្រែតាមស្រីស្រស់ស្រីស្រស់ប្រចាំជនបទហ្នឹងគឺថាមិនមាននាងណាស្រស់ដូចនាងហ្នឹងឯងអញ្ចឹងគេហៅថាស្រី លំដាប់ក្នុងជនបទហ្នឹងស្រីស្រស់ក្នុងជនបទហ្នឹងឈ្មោះនាងមែនទេមិនដឹងឈ្មោះអីប៉ុន្តែដោយសារវាស្អាតពេកក៏ជាប់រហស្សនាមហ្នឹងមក នៅពេលកំពុងតារៀបហ្នឹងព្រះអង្គឆាន់ហើយព្រះអង្គអត់យកបានមកវិញនុនឃើញចឹងទៅ ធ្លាប់តែគោរពព្រះអង្គតាំងពីនៅតូចមកម៉េះចឹងក៏កាន់បាតទៅឲ្យព្រះអង្គព្រះអង្គអត់ទទួលគិតថាបែបទៅដល់ក្បាលចដើហ្នឹងវាចោះហ្នឹងព្រះអង្គទទួលហើយតាមមើលព្រះអង្គចោះទៅទៀតអត់ទទួលប្រហែលជាចោះដល់ជើងចដើព្រះអង្គទទួលហើយតាមមើលអត់ទទួលទៀត គិតថាហូបែបទៅដល់ទីលានវាំងខាងមុខហ្នឹងព្រះអង្គទទួលហើយតាមមើលទៅដល់ហ្នឹងក៏ព្រះអង្គអត់ទទួលគិតថាដល់នេះទទួលដល់នោះទទួលដល់នោះទទួលព្រះអង្គអត់ទទួលរហូតព្រមដឹងមុនយាងមកអញ្ចឹងញ៉ែហើយអ្នកបំរើឯណោះនិយាយរឿងហ្នឹងឲ្យស្ដាប់តិចរឿងហ្នឹងគេទេសច្រើនណាស់លោកក៏ទេសច្រើនណាស់មិននិយាយតិចទៀតអឺ ចង់បញ្ជាក់ថាវាមិនមែនការពង្រៀងខ្លះមិនអោយជួបគ្នានឹងវាសិតតែរឿងអកុសលឯមែនទេប៉ុន្តែកិលេសរបស់យើងយើងជាថាព្រះអង្គបំបែកមែនពួកព្រះអង្គឃើញនៅនោះ បានប្រយោជន៍ធំជាងនឹងដល់ពេលអ្នកបំរើរត់ទៅប្រាប់នាងជាអ្នកបតៈកល្យាណីហ្នឹងកំពុងតាតែងសក់តែងភ្នួងសែងអីកំពុងតាទឹកតាទឹកសក់ ដើម្បីគេក្រងសក់ក្រងអីដាក់ផ្កាដាក់ភ្ញីអីចឹងទៅទៅស្រ័យថាំងពនាងម្ចាស់នោះអាយបុត្រទៅតាម ព្រាមហើយមិនដឹងមានរឿងអីទេ ទៅអត់បកក្រោយសោះនេះហើយនាងនោះឡើងទៅលើប្រាសាទស្រែកយ៉ាងពិរោះតវដង្ខោតវដង្ខោអាយពុតតអាកេឆាយាសេស្រែកចឹងណា ថាបបិទ្ធអាយបុត្រម្ចាស់ជីវិតអូនសូមបងបញ្ញាប់ត្រឡប់មកវិញណាគេថាព្រោះជាអាត្មាចឹងទៅក្នុងអត្តកថាលោកថាពាក្យរបស់នាងហ្នឹងដូចដូចហ្វ្រាំងដូចស្អីមកខ្ទាស់មិនអោយលោកដើរទៅមុខទៀតចឹងណាប៉ុន្តែគោរពព្រះអង្គអត់ហ៊ានអត់ហ៊ានឈប់អត់ហ៊ានថឹងព្រះអង្គយកទៅអីអត់ទេនៅតែដើរដើរដើរគិតថាឲ្យទៅដល់វត្ត ហូចបាត់ត្រឡប់មកវិញហ្មងគិតចឹងដល់ទៅដល់ពេលព្រះអង្គទទួលបាតរៀបទាំងលារៀបទាំងលាថ្វាយអង្គមលាព្រះអង្គសួរសួរនន់ប៊ូហេវាខ្លាចវាស្លុតអត់ហ៊ានវាច្រឡំមាត់ទេនិយាយនោះថាប៊ូក្នុងចិត្តនឹងចង់ថាអត់ប៊ូទេតែវាច្រឡំមាត់ថាប៊ូហើយអត់ហ៊ានកែពាក្យវាខ្លាចព្រះអង្គមក ហ្នឹងក៏បួសទៅប៉ុន្តែបួសហ្នឹងនិយាយទៅគ្មានជ្រះថ្លាស្អីទេគ្រាន់តែខ្លាចទេចឹងអាជីវរនឹងដឹងស្អីណានៃទៅស្លៀកដើរតត់ចុះតត់ឡើងឲ្យ ធ្វើធ្វើកុំឲ្យគេស្រឡាញ់កុំឲ្យគេថាអញនឹងត្រឹមត្រូវអីឲ្យគេដេញអញឲ្យអញសឹកតែអញបានទៅនៅមួយមហេសីវិញណាប៉ុន្តែហើយភិក្ខុទាំងឡាយក៏យល់អូននោះគ្មានគោរពគ្មានអីទេគ្មានរៀនមានអីទេនោះ កណ្ដជីវរនឹងស្លៀកមិនត្រង់នេះតែអញ្ចឹងទៅរឿងហ្នឹងវាពិតយ៉ាងណាព្រះអង្គនាំទៅភាពអស្ចារ្យមិនយើងមិនដឹងឯងនិយាយទៅតាមកពីដែរហ្នឹងប៉ុន្តែនិយាយពីដំណើរចិត្តព្រះអង្គក៏យកនន់ទៅឋានតាវតឹងទៅតាមផ្លូវហ្នឹងក៏និមិត្តធ្វើជាស្វាកាចាស់មួយនៅលើអាគល់ដង្គត់ឈើមួយដែលវាឆេះហើយវាប្រឡាក់ជូងផងអីផងស្វាហ្នឹងឡើងចាស់ឡើងលកេអង្គេស៊ីហ្នឹង បងសួរថានុនស្អីនោះស្វាចាស់ហ្នឹងសួរប៉ុណ្ណឹងក៏ហេតារួចទៅបានព្រះអង្គទៅដល់តាវតុងស្រីទេពអប្សរស្អាតស្អាតថាអច្ឆរាស្រី អប្សរនិយាយពីជើងឡង់ក្រហមដូចជើងព្រាបហ្នឹងវាខ្ចីញញហ្មងណានុនឡង់ជក់មាត់ស្អាតណាស់ព្រះអង្គកលេសពេញខ្លួនហ្នឹង មានតន់លេះអីបន្តិចមានតែស្បងជីវរតែនុនពេលហ្នឹងគឺ បេះដូងប្រុសហ្នឹងគឺនៅទាំងអស់ហ្មងឃើញស្រីស្អាតវាកញ្ជ្រោលបែបម៉េចនន់ពេលហ្នឹងគឺអញ្ចឹងគាត់ឃើញទៅជប់មាត់ហ្មងស្អាតណាស់បងអីអីបានព្រះអង្គថាហាអីចុះឯងស្អីក្រែងនាងជនបទកល្យាណីរបស់ឯងហ្នឹងថាស្អាតណាស់មួយថ្ងៃមួយថ្ងៃដេកកើតទុកអើយកុំចេះបងបើប្រៀបទៅដូចស្វាកាចាស់តាមផ្លូវមិញអញ្ចឹងងឿមិនអស់តោះហ្មង ចិត្តនោះឃើញទេចិត្តហើយព្រះអង្គសួរថាហើយជននន់ឯងចូលចិត្តទេអូចូលចិត្តណាស់ព្រះអង្គបានមកមើលរាល់ថ្ងៃអស់ទាស់មកហើយនេះអឺឥឡូវមិនបាច់តែមើលទេបើនន់ឯងអាចបំពេញកិច្ចការរបស់អ្នកបួសបានជាប់សពគ្រប់តថាគតធ្វើមេបាឲ្យបាន ពួកទេវតាទាំងអស់នេះតថាគតស្គាល់ទាំងអស់ហ្នឹងចង់បានមួយណាក៏បានណាមែនហ៎បងមែនតថាគតដែរចេះនិយាយលេងឲ្យតែធ្វើកិច្ចបោះបព្វជិតនឹងចប់តតតតបងទៅវិញបញ្ញាប់មកវិញបញ្ញាប់មកបដិបត្តិធម៌ឲ្យបានជាប់ងាទៅយកប្រពន្ធទេវតាណាដល់ពេលគឺខំរៀនមកគឺស្លៀកឡើងស្អាតស្លៀកជីវរស្លៀកអីហ្នឹងឡើងស្អាតរបបតបត្រឹមត្រូវស្រួលមកហើយតែ តាំងពីនឹងមកណាសួរមិនហើយនួនចង់សឹកទៀតទេអោះកុំសួរកុំសួរកំពុងបដិបត្តិធម៌អេហើយមិនចាស់ថានឹកគេថ្ងៃមុនមកអាកុំសួរកុំសួរកុំសួរកុំសួរជុំនឹកនឹកតែរឿងទេវតានោះអីហ៎ដល់យូរយូរគេបង្អាប់គេចំអន់ណាចំអកលោកលើយខ្លះគេសរសើរខ្លះគេចំអន់គេថាខ្លះគេសរសើរអូនួនឥឡូវល្អណាងាយងាយពីណាធ្វើបានដូចនួនទេ ប្រពន្ធស្អាតប៉ុណ្ណេះឲ្យមកបួសថ្ងៃការ ពីណាធ្វើបាន ដូចនោះគេញឹមលឺសើអញ្ចឹងណាសប្បាយចិត្តណាថាលះបងអីអីវាអានេះគេហៅថាយក credit ចាក់តាមបដោយទឹកចាក់ខ្សែតាមពិតមានមកដូចជ្រះថ្លាណាដល់ពេលហ្នឹងចិត្តនោះវាចង់បានតែមួយទៀតទេដល់គេសរសើររឿងលះបងហ្នឹងក៏អអញ្ចឹងទៅអ្នកអាយើងគ្រប់គ្នានឹងរងថ្ងៃអញ្ចឹង យើងកាខ្លួនយើងនឹងអត់ល្អទេបានគេសរសើរថាល្អណាស់ញឹមដូចដូចរបៀបនួនពេលហ្នឹងចឹងញឹមសុបាយចិត្តហើយបានគេថាឯងហ្នឹងវាអ្នកលះបង់ឯងហ្នឹងវាអ្នកល្អអ្នកសង្រួមល្អឃើញទេចឹងបានឃើញទេជួនកាល cancel ចឹងដែរ5មិនល្មមទៅ8 8ល្មមយកសិល10ចឹងបានអាសិល10គេហៅបានសកម្មមកគេហៅទីហេត្រូវហៅ ខ្ញុំលោកយាយសិល10ត្រូវហៅខ្ញុំលោកយាយសីលវតីវាជាប់មួយឈ្មោះហ្នឹង មានជ្រះថ្លាងសិលហ្នឹងណាគេហៅ បាសិកាអត់បានគេហៅធម្មតាអត់បានឲ្យហៅថាលោកយាយសីលវតីហ្នឹងជាប់ច្រឡំហើយច្រឡំហើយច្រឡំច្រើនណាច្រឡំច្រើនណារហូតដល់មាន ពេលខ្លះហ្នឹងលោកយាយសិល10សិលវតីហ្នឹងបាយអីគេអញ្ជើញពិសាអត់ពិសាទេយីមិនប្រកែងខ្ញុំហូបទេអានោះស្អីគេវិន័យកັບកើតខ្លួនឯងពុទ្ធអត់មានបង្កើតឲ្យទេណាកុំច្រឡំកន្លែងហ្នឹងឡើងសិលខ្ពស់មានន័យថា អាសវៈនឹងថយមិនតម្កើងខ្លួនកាន់តែខ្ពស់ចឹងទេមិនបែរទេបើច្រឡំអស់ហើយជាប់ឈ្មោះចឹងឯងយូរយូរកុហកទៅទៀតអាសិលបន្ត10ហ្នឹងយកអាឈ្មោះសិល10ហ្នឹង10មែនទេថ្មអនុមោទនីលែងជាប់ជាពាក់កលុយកាក់អីអីណាណីទៅ10ទៅមិនអីទេអាហ្នឹងថ្មអនុមោទនីត្រេកអរប៉ុន្តែវាចង់បានអា credit សិល10ហ្នឹងដើម្បីឲ្យគេសំពះដើម្បីឲ្យគេថ្វាយអង្គមដើម្បីឲ្យគេជូនបាយជូនទឹក ទៅយកឈ្មោះដើម្បីប៉ុណ្ណឹងកុំអីអានឹងគេលេសសបោវិញទេប៉ុន្តែនិយាយបែបហ្នឹងថ្មមិនអោយយើងអ្នកដែលមិនរសាសិលហ្នឹងទៅមើលងាយគាត់ទេអត់ទេប៉ុន្តែកុំអោយគាត់ខ្លួនឯងច្រឡំពួកថ្មធ្លាប់ តែអញ្ជើញពេលបន់ពេលអីអញ្ជើញពួកគាត់មកដល់ពេលបាយពេលទឹកឲ្យគាត់ឡើងទៅពិសាអង្គុយតាមតុកតាមអីធម្មតាហូបដូចគេអត់ទេគាត់អត់គាត់នៅពេលផ្ទែនឆាន់អញ្ចឹងគាត់ខ្លាចដាច់សិលគាត់ទៅជាចឹងទៅ មិនទោសគាត់ទេគឺគ្រូគាត់ហ្នឹងនាំគាត់ឲ្យខុសចឹងររឿងមែនទេរឿងគ្រូនោះគ្រូអ្នកនាំហ្នឹងរឿងធម្មតាសោះទៅពិបាកអស់លីងហ្នឹងហើយអញ្ចឹងនួនហ្នឹងពេលហ្នឹងនៅពេលគេសរសើរលោកអលោកជោអញលោកញឹមញឹមញឹមញឹមសុបាយចិត្តបើខ្លះទីគេដឹងរឿងហ៎តែគេដឹងរឿងអូ ពីណាហើយទៅថានុននឹងបប្រតិបត្តិល្អដោយសារជ្រះថ្លាអីលះបង់ស្អីតាមពិតនឹងបដិបត្តិធម៌នឹងស៊ីឈ្នួលទេចង់បានប្រពន្ធទេវតាសោះនោះធ្វើឯងអីគេថាអញ្ចឹងហ្នឹងឃើញមនុស្សវាមានអាចកំបាំងពីក្រោយហ្នឹងវាត្រូវរៀបក្បួនទៅវាត្រូវកោសក់ទៅវាត្រូវអីទៅបើជាការលះបង់អូខេអូខេថ្មអនុមោទនាជាការលះបង់ឈប់ជាប់ជាពាក់នឹងសក់ឈប់ពឹបអីរឿងបោះឯងអូខេ តែបើ ដើម្បី appearance ដើម្បីឲ្យគេមើលមកអញថាអញនឹងអ្នក cancel អញនឹងអ្នកស្លៀកសពាក់សអញនឹងខុសមែនទេមិនដើម្បីឲ្យគេមើលទេមិនរបៀបមិនរបបដើម្បីឲ្យគេមើលទេមិនមែនទេដាច់ខាត់ហើយបើ ទៅផ្លូវនឹងហើយកុំសង្ឃឹមលះកិលេសអីកុំលះមិនរួយនន់ដល់ពេលគេថាឲ្យយ៉ាងចេះខ្មាស់ខ្មាស់គេដែរ ក៏រៀនធម៌មែនតែនចូលទៅបដិបត្តិមែនតែនឈប់បង្ហាញឈប់បង្ហាញថាអញត្រឹមត្រូវអញមិនត្រូវត្រង់អត់ឲ្យអាណាឃើញបើដែររៀនយកមែនតែនទៅបដិបត្តិស្ងាត់ស្ងាត់មិនបាច់ឲ្យណាសរសើរណាមិនសរសើរទេឃើញទេនឹងមែនតែនណាយូរយូរទៅវាជ្រះថ្លាទៅជ្រះថ្លាទៅពិចារណាធោទៅជ្រះថ្លាទៅជ្រះថ្លាទៅវិបស្សនាកើតឡើងសម្រាប់ជាព្រះអរហន្តទៅដល់សម្រាប់ព្រះអរហន្តទៅអស់កិលេសបាត់ហើយអស់កិលេស ដល់មកជួបព្រះអង្គព្រះអង្គអត់មានគោរពអត់មានដោះពាក្យសន្យាចេញទេណានុនអ្នកដោះចេញខ្លួនឯងទេអញ្ចឹងបានអ្នកខ្លះគេថាអូយសំបីតែពពុទ្ធនឹងក៏ចេះកុហកដែររឿងនុនហ្នឹងក៏ថាពពុទ្ធកុហកអត់ទេពពុទ្ធអត់មានកុហកទេព្រះអង្គនិយាយនៅក្នុងក្របខ័ណ្ឌមួយ ដែលវា possible ញ៉ាដែលវាអាចទៅរួចថាឲ្យតែនុននឹងធ្វើកិច្ចបព្វជិតឲ្យចប់ព្រះអង្គតដឹងឲ្យមែនឥឡូវចប់ប្រដឹងឲ្យមែនតាមានព្រះអង្គថា អេសុំដោះពាក្យវិញអីទៅថាគាត់និយាយលេងអត់ទេទេមែនទេហើយតើបានដល់ពេលចប់កិច្ចបោះបព្វជិតទៅ ចប់កិច្ច16ហ្នឹងទៅអស់កិលេសអាចង់បានប្រពន្ធហ្នឹងទៅទៅសុំដោះពាក្យវិញព្រះអង្គហើយពាក្យឯណាដែលខ្ញុំព្រះអង្គថាពឹងព្រះអង្គទៅ តដឹងទេវតាហ្នឹងឥឡូវខ្ញុំព្រះអង្គសុំដោះវិញព្រះអង្គថាតថាគតអត់មានដោះទេ បើនៅត្រូវការតថាគតជូនទៅ no no no please អត់ទេឃើញទេព្រះអង្គអត់មានកុហកទេហើយអ្នកខ្លះថាព្រះអង្គបំបែកបំបាក់គេមានសំនួរបំបែកបំបាក់ព្រះអង្គបខំឲ្យនុនបួសថាអត់ទេព្រះអង្គសួរទេ question អ្នកកាន់សួរបួសអត់បួសឯងឆ្លើយថាបួសខ្លួនឯងតែមិនមែនបខំណាជា alternative question អូព្រះអង្គគ្មានកន្លែងណាចោតព្រះអង្គបានទេសិក្សាឲ្យមែនទេណា មិនមែនជាការបង្កប់បញ្ជាទេ ជា yes no question ឬក៏ជា alternative question បើកន្លែងនេះជា yes no question ណា yes ឬ no ចម្លើយអ្នកអាចឆ្លើយបាន ក្នុងបណ្ដា yes ឬ no បួសអត់អាចឆ្លើយថាអត់ឬក៏បួសអញ្ចឹងអ្នកសម្រេចចិត្តខ្លួនឯង មានតណាដែលព្រះអង្គបំបែកគេឬក៏ទៅបខំគេណាប៉ុន្តែព្រះអង្គឃើញប្រយោជន៍ទីបំផុតនៅ ពេលដែលលោកបាន សម្រេចមគ្គផលទៅតើវាការផ្ដល់ឲ្យរបស់ព្រះអង្គហ្នឹងវាជាសម្បត្តិមិនឆ្អែតដូចជាកាមគុណហ្នឹងឬក៏មិនមែនវាជាអរិយទ្រព្យឃើញទេជាបេះដូងសង្គ្រោះដ៏មានជំរឿដែលពុទ្ធជននេះមិនអាចយល់បានទេនិយាយរឿងហ្នឹងអ្នកមានកិលេសចុកហ្នឹងខឹងព្រះអង្គគ្រប់គ្នា ណារបៀបដូចជាព្រះអង្គជួយនរណាម្នាក់ឲ្យដាច់ពីឆ្នាំញៀនអ្នក ដែលកំពុងញៀននឹងខឹងអ្នកជួយនោះនឹងចឹងដូចគ្នាចឹងពួកគេនោះញៀនឡើយឲ្យ គេផ្ដាច់ឆ្នាំញៀនមិនប៉ុន្តែបើអ្នកណាបានដាច់ពីឆ្នាំញៀនមានកម្លាំងពលាំងក្នុងខ្លួនឈប់ឈឺចាប់ឆ្នាំញៀនឈប់ធ្វើទុកមិនដឹងថាគេអរគុណមិនទេ ចំពោះអ្នកជួយនឹងនោះតែអ្នកកំពុងតែញៀនស្រាប់មិនអាចរកអរគុណបានទេហ្នឹងចឹង មកស្ការសពគ្រប់ទៅមានសំណួរថាតើការវិជ្ជាផ្សេងផ្សេងក្រៅគណិតក្រៅពីគណិតវិទ្យារូបវិទ្យានិងសង្គមតើជាតិដេរិឆានកថាដែរចាត់ជាតិដេរិឆានកថាដែរទេដោយតែរៀនមុនអគមគាថាដែរអឺខ្ញុំកណាឆ្ងល់លោកមួយអង្គពោលថាជាដេរិឆានកថា ពាក្យថាតិរិឆានកថាយើងកុំជាប់នឹង ពាក្យសត្វតិរិឆានតែយើងជាប់នឹងពាក្យសត្វដេរិឆានព្រោះយើងខឹងនរណាជាអានឹងថាអដេរិឆានអូអានឹងគឺខឹងគឺសំដៅទៅដល់សត្វពាហនៈសត្វដេរិឆានសត្វហៅសត្វពាហនៈអត់សូវអីទេសត្វដេរិឆានយើងអត់ស្រួលចិត្តទេ ហើយដល់ពេលគិតថាយើងកំពុងដេរិឆាននៅវិជាទៅទៀតគ្រាឯងទៅទៅទៀតវិជាដេរិឆានរបស់សត្វឯណាកុំជាប់ជាមួយនឹងពាក្យដេរិឆាននឹងថាជាសត្វហ្នឹងមិនមែនទេពាក្យដេរិឆាននៅក្នុងទីនេះតិរៈនឹងប្រែថាតតឹងតតឹងអីតតឹងទាស់ជាមួយ នឹងសួនពៀន ហៅថា dedication វិជ្ជាមិនបាច់ដល់អូមអាមទេរៀន skill អីផ្សេងផ្សេងសារ dedication វិជ្ជាបងអស់រៀនវិជ្ជាបតម្រៃរៀនវិជ្ជាបឡានរៀនវិជ្ជាស្អីស្អីសិទ្ធិ dedication វិជ្ជាទាំងអស់ប៉ុន្តែជំរាបអញ្ចឹងថាកុំជាប់ជាមួយនឹងពាក្យសត្វ dedication ជា dedication វិជ្ជា ជាវិជ្ជាមិននាំឲ្យស្ងប់រងាប់ មិននាំឲ្យលះបង់មិននាំឲ្យចម្រើន វិវេកដើម្បី ដឹងច្បាស់នៅសច្ចធម៌វិជាទាំងអស់នោះហៅថាតេរិឆានវិជាអញ្ចឹងណាมันធ្ងន់ទេពាក្យនឹងมันធ្ងន់ទេបើយើងយល់มันធ្ងន់ទេវិជាអីក៏ដោយសំបីតារៀនជាងតងរៀងរៀនគូរៀនចម្លាក់រៀនស្អីស្អីតេរិឆានវិជាទាំងអស់រៀនអង្គសញ្ញើរៀនប្លង់សិវិជាបកានកន្លែងហ្នឹង អាហ្នឹងដែលហៅថា dedication វិជាវាព្រោះវាបកើនកិលេសវិជាណាក៏ដោយ បើមិនបកើនបញ្ញា ផ្នែកឃើញនៅសច្ចធម៌តាមពិតហើយវាបកើនបកើនតែ ego បង្កើនតែមានអ្នកបកើនតែអំនួតអួតអាងបង្កើនតែលោភៈអវិជ្ជាទាំងអស់ហ្នឹងវិជាចេញពីប្រអិនក៏ដោយសត្វដេតិឆានវិជាទាំងអស់ ប៉ុន្មានមិនឲ្យរៀនទេណាត្រូវការរៀនទៅមានអីបើកាន់ថាវិជាហ្នឹងដែលដែលហៅថាដេរិឆានវិជាហ្នឹងគឺគឺមិនមែនជាវិជាទៅរស់សុនពៀនទេមែនទេព្រោះជាវិជាបកើតកិលេសហ្នឹងហើយពាក្យប៉ុណ្្នឹងវិជាទាំងអស់ហ្នឹងអាត្មាក៏ចម្រើនពោដែរអ្នករៀនបានខ្ពស់ខ្ពស់អីហ្នឹងសូមឲ្យ វាคล้ายជាបណ្ឌិតមែនតើណាកុំឲ្យបណ្ឌិតទៅសញ្ញាបត្រកុំឲ្យបណ្ឌិតទៅ skill skill មិនមែនជាបណ្ឌិតពិតប្រាកដទេហើយពិសេសអ្នករៀនស្អីស្អីបានខ្ពស់ខ្ពស់ណា ego នោះខ្ពស់ខ្ពស់ហ่าនិយាយដូចនៅលើមេឃអញ្ចឹងនិយាយមើលមកគេនឹងនិយាយនិយាយនិយាយខ្ញុំរៀនចប់បណ្ឌិតដែរដូចមិនដែលលឺអាណានិយាយហ្នឹង នឹងស្អីរាល់ skill ទាំងអស់សូមលោក អ្នកបណ្ឌិតទាំងឡាយជ្រាបថារាល់ skill ទាំងអស់ដែលរៀនហ្នឹងគ្រាន់តែសម្រាប់ដោះស្រាយបញ្ហាផ្ទាល់ខ្លួនឯងតែប៉ុណ្្នឹងទេធ្វើឲ្យជីវិតហ្នឹងវារស់បានស្រួលជាង អ្នកអត់ចេះប៉ុណ្្នឹងឯងវាអត់មានស្អីទេវាអត់មានលេខលើសពីហ្នឹងទេជីវិតហ្នឹងជាទុកទេបានជាអ្នកត្រូវការ skill ហ្នឹងខំរៀនចង់ងាប់រហូតដល់ជាប់ master ហ្នឹងមកវាខ្លាចពិបាកហ្នឹងណា តាមពិតហ្នឹងគណៈបធូបថយសេចក្តីទុកខ្លួនឯងហ្នឹងហើយបើថាធូថយបានហើយក៏ជួយគេទៅអាហ្នឹងបានវាទៅជាមានតម្លៃរៀនត្រឹមតែមកបានធ្វើការខ្លួនឯងមាន លើសគោស្អីគោក៏វារស់ខ្លួនវាកើតដែរឥឡូវលោកណាលោកណៃរៀនចប់បណ្ឌិតឯណាក៏ដោយបើតំបីតែធ្វើការរស់តែម្នាក់ឯងទេស្មើគ្រាន់បើជាងគោគោមិនចេះរស់ ហើយគោវាមិនចេះមើងងាយគេផងហើយដែលយើងគ្រាន់តែចេះរស់តែខ្លួនឯងបានវិឡាធំបានឡានធំបានស្អីទេអត់ទាំងដែលធ្វើប្រយោជន៍អីដល់គេផងគ្រាន់តែបានសញ្ញាបត្រនឹងរលុយរកាក់បានទេប៉ុណ្ណឹងយកតែអួតគេមើលទៅមើលងាយគេអន់ជាងគោទេណាគោវាមិនចប់បាត់បាច់តថ្នាក់អឺ master អីផងគោវារស់បានម្នាក់វាអញ្ចឹងចិញ្ចឹមកូនវាបាន ហើយក៏វាមិនដែលទៅមើងងាយពីណាដែរឃើញទេប៉ុន្តែមនុស្សជួនកាលមានសញ្ញាបត្រតែបណ្ឌិតតែអាត្មាឃើញច្រើនអត់យល់ពីជីវជីវិតនឹងយល់តែអាចណេះខ្ពងទៅអួតគ្នានិយាយគ្នានិយាយនិយាយនិយាយនិយាយចាញ់គេលើកសញ្ញាបត្រអាងនិយាយនិយាយនិយាយលើកថ្នាក់មកអាងខ្ញុំរៀនដល់នេះខ្ញុំរៀនដល់នោះទេអត់សំខាន់តែឯងរៀនដល់ណា ទេសំខាន់តែឯងដោះស្រាយបញ្ហាបានហ្នឹងសេចក្តីសំខាន់របស់អ្នកមិនមែន អាសញ្ញាបត្រនឹងយកទៅបង្ហាញគេទៅពេលទៅធ្វើតេស្តបានហើយទៅធ្វើតេស្តទៅសម្ភាសការងារនោះណាសញ្ញាបត្រនឹងយកទៅទៅបង្ហាញពេលគេសម្ភាសទៅបានហើយជា reference ជា requirement ជា CV ជាអឺប្រវត្តិរូបយើងរៀនអីហ្នឹងណាដើម្បីគេទុកចិត្តថាយើងនឹងវាធ្វើការងារបានតែប៉ុណ្្នឹងតាសញ្ញាបត្រហ្នឹងមានស្អី ហើយដល់ពេលអា real life យកសញ្ញាបត្រនឹងយកទៅធ្វើ អ្នកបណ្ឌិតទាំងឡាយអត់ជោគជ័យច្រើនណាស់រឿងជាមួយប្រពន្ធវាភ្លេចតែឯងជាប្តីជាប្រពន្ធសិតស្មើគ្នាយកប្រពន្ធគ្នាមិនសូវចេះអីអាឯងថ្នាក់បណ្ឌិតដើរបដៅគេបដៅគេដល់បដៅប្រពន្ធពួនមិនស្ដាប់អញណាបណ្ឌិតភ្លេចភ្លេចខ្លួនយកបណ្ឌិតទៅបដៅប្រពន្ធកន្លែងហ្នឹងល្ងងហើយកុំមានបណ្ឌិតអីទៀតទេ ថាបណ្ឌិតនឹងសញ្ញាបត្រនឹងយកទៅបញ្ជាក់តែម្ដងតែពេលទៅធ្វើការទៅបានហើយអញ្ចឹងណាផ្ដាំហ្មងទៀតហ្នឹងហើយបណ្ឌិតនឹងយកទៅបង្ហាញគេតែពេលដាក់ពាក្យបានហើយយកយកទៅបត់ទុកឲ្យស្អាតមិនអីទេអើបើថាដុកទ័រអីអីហ្នឹងគេដាក់បង្ហាញហ្នឹងដើម្បីឲ្យ អ្នកទៅមើលហ្នឹងគេទុកចិត្តថាគាត់នឹងរៀនបានជាប់ចឹងមែនហ្នឹងគេបង្ហាញកន្លែងហ្នឹងមានប្រសិទ្ធភាពអាហ្នឹងគួរបង្ហាញបើជាដុកទ័រណាណាដាក់នៅពេទ្យគេ clinic គេគេមានសញ្ញាបត្រស្អីស្អីទទួលស្គាល់ពីនេះពីនោះគេដាក់អាហ្នឹងវាប្រយោជន៍របស់គេដើម្បីឲ្យអ្នកជំងឺនឹងមានការទុកចិត្តថាអូគាត់នឹងរៀនបានចេះចោះអីចឹងប៉ុន្តែបើ real life real life ណាត់គ្នាទៅហូបបាយហេតុអីទៅនិយាយពីសញ្ញាបត្រអើខណ្ឌ ពឹងជូនទៅនេះទៅនោះអីទៅនិយាយរឿងសញ្ញាបត្រអានឹងវាអត់ពាក់ព័ន្ធទេពាក់ព័ន្ធទេហើយតើអ្នកមកនិយាយអញ្ចឹងអញ្ចឹងបាទថាមិនដឹងបណ្ឌិតស្អីទេជាប់ជាមួយបណ្ឌិតហ្នឹងហ្នឹងហើយបណ្ឌិតក៏ហោះវែងល្មមបើបណ្ឌិតលោកវែងទៀតលោកហងៃពងវែងច្រើនណាហ្នឹងហើយទៅរៀនថៃវែងមួយថៃពលខ្លួនឯងចេះថៃណា វប្បធម៌អរិយធម៌អីយកតាមគេងអស់ទៅទៅរៀនបរទេសឯណែណៃពុលមួយនងទៀតទៅសពុលរៀនបានសញ្ញាបត្រធំធំពុលជាមួយនឹងសញ្ញាបត្រភ្លេចធោភ្លេចវិន័យអស់ហ្នឹងធោវិន័យលែងខ្វល់លែងអីអស់ហ្នឹងសពុលហ្នឹងបណ្ឌិតអីស្មាមើលវាមិនឃើញបណ្ឌិតវាអត់ឃើញបណ្ឌិតឯអ្នកដេតីឃើញបណ្ឌិតមិនស្មាមិនដឹង ប៉ុន្តែបណ្ឌិតមែនទេអត់ចេញរឹកចងេងចងាងយកអាសញ្ញាបត្រហ្នឹងមកអួតអីទេបើថានិយាយកាន់តែមិនចង់ឲ្យគេដឹងថាខ្លួនឯងរៀនដល់ណាផងអាហ្នឹងបណ្ឌិតមែនទេដូចវាលេងតែពេលខ្លះដែលវាត្រូវបញ្ចេញសមត្ថភាពឬក៏អឺថាមានពេលខ្លះទេត្រូវរើសជា តំណាងនេះតំណាងនោះបើយើងអត់មានអានឹងទេគេមិនអោយធ្វើការនឹងអានឹងទៅយកបង្ហាញខ្ញុំរៀនដល់នឹងគេចេះចោះទៅប៉ុន្តែ real life អានឹងនឹងយកសញ្ញាបត្របណ្ឌិតយកមកបង្ហាញដើម្បីអីទេហ្នឹងចឹងសរុបមកវិញលោកប្អូនសួរនឹងសរុបឲ្យហើយថាវិជាទាំងអស់ជាដេរិឆានវិជានឹងមិនមែន ប្រែថាវិជារបស់សត្វដេរិឆាទេគឺវិជាដែល វាមិនដឹកនាំទៅរកសួនពៀនតែប៉ុណ្្នឹងឯងសម្បីតែពាក្យសម្ដីយើងចឹងដែរនិយាយលេងសើចធម្មតាសត្វដេរិឆានកថាហ្នឹងអត់មិនបាច់ទៅជេរគេឯងនិយាយក្ផ្លុកក្ផ្លែងលេងសត្វដេរិឆានកថាហ្នឹងពួកវាមាននាំឲ្យស្ងប់ងាប់ណានាំឲ្យការិយកៈហ្នឹងសើចលេងសុបាយហ្នឹងអឺដូចសវុតវិពលសួរថា what does avakha avakha means អវកាមែអវកាសេខ្មែរបានទេអានឹងនឹងឬក៏ស៊ូពីអាសវៈអវកាហ្នឹងខ្មែរមិនចេះដែលលើ A W A K H A អត់ដឹងចង់និយាយពីរឿងអីអង់គ្លេសក៏ដូចមិនអង់គ្លេសបល័យដូចមិនបល័យ ស៊ូហ្មងទៀតបាទមិនថាយ៉ាងម៉េចគេលោសេមិនត្រូវហើយកូនពៅពីកូរ៉េចង់ឲ្យលោកម្ចាស់គ្រូមានធរណីការតកតងនឹងការស្លាប់ទៀនព្រោះខ្ញុំកណាតែងពិចារណាថាអាត្មាអញតិចទៀតស្លាប់ហើយតិចទៀតស្លាប់ហើយ ដល់ពេលលោកម្ចាស់សំដែងរឿងស្លាប់នឹងមកខ្ញុំកណាស្ដាប់ទៅយល់បានភ្លាមភ្លាមត្មងទៀត ហ្នឹងអាហ្នឹងនិយាយញឹកឥឡូវកុំនិយាយអីស្លាប់គង់តបានស្លាប់ឯងផៃស្រីមុំសំណួរតើគ្រប់ហេតុដែលនាំឲ្យ យល់សពទាំង4តែមានវត្តមានរបស់ឧទ្ធចៈចេតសិកឬយ៉ាងណាត្រូវហើយឆ្លើយខ្លីដោយសារមានឧទ្ធចៈនឹងឯងបានយល់សព ដល់បុគ្គលអស់ឧទ្ធចៈទៅអស់យល់សពលុយសុខៈសួរថាបរោះមាន ប្រពន្ធហើយទៅលេងស្រីតើដាច់កាមេដែរឬទេអឺ បើស្ត្រី នោះព្រម ហើយស្ត្រីដែលយើងទៅប្រព្រឹត្តហ្នឹងវាមិននៅ ក្នុងការ ជាកម្មសិទ្ធិរបស់អ្នកណា មិននៅ ក្នុងប្រភេទនៃស្ត្រី20ពួកហ្នឹងហ្នឹងឲ្យលុយឲ្យកាក់ត្រឹមត្រូវហ្នឹងមិនដាច់ទេការមេហ្នឹងក៏ប៉ុន្តែវាចូលក្នុងអបាយមុខប្រុសប្រុសច្រើនតែមានប្រៀបកន្លែងហ្នឹងអា ទៅមិនអីទេវាអត់ដាច់សិលគាត់កុំភ្លេចថាវាចូលអបាយមុខមួយទៀតនៅមិនតាក់មួយទៀតហៅថាអិទ្ធិធុតៈកន្លែងហ្នឹងវិនិច្ឆ័យដែរវិនិច្ឆ័យកុសលធម៌អាចធ្លាក់នរកដូចគ្នានឹងឲ្យតែប្រព្រឹត្តច្រើនពួកអកុសលធម៌វាអត់មានលើសខ្វះគ្នាទេវាគ្រាន់តែអញ្ចឹងបានព្រះអង្គអត់មានអឺ សំដែងមានចន្លោះឯងមិនអនុញ្ញាតឲ្យសត្វលោកយកប្រៀបគ្នាដើម្បីធ្វើអកុសលទេបើយើងលើកថាវាមិនចាត់ចូលនឹងអីដល់អញ្ចឹងទៅវាព្រឹត្តយកមែនតែនប៉ុន្តែភ្លេចបានជាថាអានឹងអបាយមុខខៈអបាយមុខប្រែថាប្រធាននៃសេចក្តីវិន័យហើយតែវិន័យវិន័យគុណធម៌ហ្នឹងឯងវិន័យសិលហ្នឹងឯងសិលធម៌របស់មនុស្សវាមិនក្រណមិនក្នុងសិក្ខាបទនោះតែប៉ុណ្្នឹងឯង ពួកដកប្រុសដកស្រីចេញទូអកុសលដែលប្រព្រឹត្តមានអីលើសគ្នាតែអកុសលាធម្មីអកុសលាធម្មីហើយមិនដែលអកុសលចិត្តប្រុសតិចជាងអកុសលចិត្តស្រីអត់មានទេទូអកុសលហ្នឹងវាគ្មានប្រុសគ្មានស្រីអីទេបូរុនខានមាន សំណួរសូមឲ្យព្រះអង្គជួយបំភ្លឺកណាផងរវាងម្ដាយជាអ្នកបង្កើតហើយម្ដាយធំជាអ្នកចិញ្ចឹមតើមួយណាមានគុណច្រើនជាង អឺគ្មានអីវាស់បានទេអ្នកសួរបាទគុណគឺវានៅ ក្នុងជំរឿដួងចិត្តរបស់គាត់ យើងអ្នកដឹងហ្នឹងយើងគ្រាន់តែរលឹកដឹងថាពួកគាត់ មានគុណប៉ុណ្ណឹងទេក៏ប៉ុន្តែអឺឲ្យយើងយកស្អីទៅវាស់នរណាគុណធំជាងវាសម្រេចនៅលើតើទឹកចិត្តរបស់គាត់ហ្នឹងអនុគ្រោះយើងណាខ្លាំងជាងហ្នឹងហើយហើយបើតាមអាត្មាអាត្មាថាមិនបាច់វាស់ទេ យើង ជាបច្ឆាជនម្ដាយបង្កើតក៏ គោរពស្រឡាញ់ទៅ ព្រោះជាម្ដាយយើងហើយម្ដាយធំជាអ្នកបីបាច់ថែរក្សាក៏យើងគោរពស្រឡាញ់ទៅបានប៉ុណ្ណាយកប៉ុណ្ណឹងអត់ព្រៀបតែព្រៀបខ្វល់ចិត្ត បានរបស់ហ្នឹងម៉ែនេះគុណធំជាងអញឲ្យនេះឲ្យនោះអត់ទេបើថាកុំអោយវាពិបាកចែកស្មើគ្នាតែហ្មងអានឹងអត់ខ្វល់មិនបាច់រឿងគុណតិចគុណច្រើននាំតែខ្វល់ចិត្តហ្នឹងហើយប៉ុន្តែវាគុណខុសគ្នា បើយើងប្រៀបទៅថាអ្នកឲ្យកំណត់មានតែមួយនឹងឯងបើអ្នកចិញ្ចឹមនរណាក៏អាចចិញ្ចឹមបានដែរបើយើងប្រៀបអញ្ចឹងបានក៏ប៉ុន្តែអាគុណតិចគុណច្រើនអីហ្នឹងវាគ្មានអីទៅថ្លឹងដែរ